ការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុក្រែនពួកយើងទាំង3នាក់មិនមែនជាអ្នកវិភាគមិនមែនជាបណ្ឌិត មិនមែនជាបញ្ញវន្តអីទេប៉ុន្តែយើងគ្រាន់តែប្រជាពលរដ្ឋដែលមើលឃើញភាពអយុត្តិធម៌ដែលកំពុងកើតមាននៅការរំលោភបំពាននិងការសម្លាប់ជីវិតមនុស្សយ៉ាងសាហាវឃោឃឺយងខ្នងបាច់ដឹកនាំបែបផ្ដាច់ការរបស់មេដឹកនាំពូទីនអញ្ចឹងហើយយើងក៏ចូលរួមមកជជែកនៃពិភាក្សាគ្នាហើយយើងក៏មើលឃើញលំនាំនៃរបៀបនៃការដឹកនាំរបស់មេដឹកនាំយើងសប្តាហ៍នេះគឺមានរបៀបដូចគ្នាដូចតែរបៀបតាពូទីននឹងដែរអញ្ចឹងហើយលក្ខខណ្ឌដែលពូទីនដាក់ឲ្យទៅ លោក Helensky ហ្នឹងបើបើសិនដាក់ឲ្យហ៊ុនសែននឹងដល់ហ៊ុនសែនអូគឺថាអូខេលោកគឺថាអូខេព្រាមហើយប៉ុន្តែមុននឹងចាប់ផ្ដើមដល់កិច្ចពិភាក្សាគ្នានេះខ្ញុំសូមឲ្យក្រុមការងារខ្ញុំតាពីរនាក់ស្វាគមន៍ទៅដល់បងប្អូនជំនុនសិនហើយខ្ញុំក៏សូមស្វាគមន៍ទៅដល់បងប្អូននៅក្នុងបណ្ដាញ YouTube ផងដែរចាសូមអញ្ជើញអឺលោកសកលណាក៏ដូចជាសូហ្វីចាលោកសកលណាចាប់ដើមមុន បាទជម្រាបសួរអ្នកស្រីធីតាហើយនិងអ្នកនាងស៊ូហ្វីដែលយើងជួបគ្នាម្ដងទៀតហើយហើយក៏សូមជម្រាបសួរដល់បងប្អូនទាំងអស់ដែលក្នុង នៅក្នុងបណ្ដាញសង្គមជាពិសេសអ្នក ដែលគ្រប់គ្រងភេងវិរៈភាពសំរងស៊ីនៅវេលាល្ងាចនេះអឺពួកខ្ញុំបានជួបគ្នាម្ដងទៀតយើងលើកនាំនៅប្រធានបទពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនហើយនឹងភ្ជាប់ជាមួយនឹងបញ្ហា ក្នុងប្រទេសកម្ពុជា បន្តិចបន្តួចបាទដើម្បីជូនបងប្អូនស្ដាប់កំសាន្តលេងបាទសម្បត្តិកំសាន្តជម្រាបសួរបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញ Facebook និង YouTube ទាំងអស់គ្នាទាំងពិភពលោកចា៎ឥឡូវយើងចាប់ផ្ដើមតែម្ដងទេដោយសារតែយើងឃើញថាសង្កេតធម្មតាផែនការរបស់ពូទីនក្នុងកាលគាត់វាយចូលទៅដើម្បីគ្រប់គ្រង ប្រទេសអឺក្រែនហ្នឹងគឺគាត់កំណត់យកតែ2ថ្ងៃទេប៉ុន្តែអឺរដ្ឋាភិបាលរបស់រុស្ស៊ីត្រូវទទួលការបរាជ័យទាំងស្រុងនៅការតាំងចិត្តថានឹងប្រើរយៈពេលតែ2ថ្ងៃទេនឹងគ្រប់គ្រងអ៊ុយក្រែនប៉ុន្តែឥឡូវមានរយៈពេលចូលដល់13ថ្ងៃហើយมันអាចគ្រប់គ្រងអ៊ុយក្រែនបានទេដោយសារតែភាពអង្អាចក្លាហានរបស់មេដឹកនាំអ៊ុយក្រែនគឺលោកអឺ Helensky ជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរអ៊ុយក្រែនគឺមាន ភាព អង្អាចក្លាហានមែនទែន តែហ៊ានបូជាជីវិតដើម្បីការពារនៅទឹកដីរបស់ខ្លួន គឺអស្ចារ្យមែនហើយយើងងាកទៅខាងរដ្ឋាភិបាលរបស់រុស្ស៊ីវិញចូលទៅឈ្លានពានគេហើយដាក់លក្ខខណ្ឌឲ្យគេតែដឹងទេអឺលោកសកណាក៏ដូចជាសូហ្វីថាខាងរុស្ស៊ីគេដាក់លក្ខខណ្ឌចំនួន4ចំណុចទៅខាងប្រទេសអ៊ុក្រែនគឺថាយើងដឹងហើយការចរចានោះវាមាន3ដំណាក់កាលរួចមកហើយតែតែងទទួលបរាជ័យជារៀងរហូតឥឡូវនេះរុស្ស៊ីបានដាក់ 4លក្ខខណ្ឌអញ្ចឹងខ្ញុំសូមអានទាំង4លក្ខខណ្ឌនោះអឺជូនទៅលោកសក្តាក៏ដូចជាសូហ្វីស្ដាប់ហើយយើងចូលរួមពិចារណាទាំងអស់គ្នាថា លក្ខខណ្ឌទាំង4នោះ បើសិនជាលោកហ៊ុនសែនតើលោកហ៊ុនសែននឹងទទួលយកភ្លាមឬក៏ពិចារណានឹងអញ្ចឹងខ្ញុំសូមអានលក្ខខណ្ឌទី1អឺលក្ខខណ្ឌ4ចំណុចដល់ក្រែង ម៉េចពេកគំរាមតិចគំរាមគំរាមតិចគំរាមតិចមួយមួយឲ្យបងប្អូន share សិនចំឡើង view ច្រើនតិចចាំនិយាយអញ្ចឹងខាតអញ្ចឹងអរចាចង់សូមអរចាអរគុណច្រើនសូហ្វីដែលបានជួយរំលឹកពួកខ្ញុំចាចូលមកចឹងធ្វើមិនឲ្យមួយលឿននៅខាងខ្ញុំនេះសូមការបញ្ញត្តិចាញ់បង យកចាញ់មកបងប្អូនគាត់មើលគាត់ជួយ share ទេគាត់ចាំស្ដាប់ចាតែខ្ញុំបងប្អូនដោយសារតែខ្ញុំនេះនៅខ្ញុំនេះវាយប់ជ្រៅអញ្ចឹងខ្ញុំឲ្យតែចូលមកសម្រុកសម្រុកដើម្បីនិយាយឆាប់ចប់ហ្នឹងហើយពួកខ្ញុំនេះម៉ោង11យប់ហើយអញ្ចឹងហើយធ្វើម៉េចគេថាឲ្យតែថាបានលឿនលឿន11កន្លះយប់ហើយអញ្ចឹងឲ្យលឿនលឿនអញ្ចឹងស្វាគមន៍បងប្អូនសិនចិនថាម៉ាន់ចាអសរសៀមស៊ីណាទេចាសូមជម្រាបសួរបងប្អូនដែលកំពុងមានវត្តមាននៅក្នុងឱកាសនេះចាអូរតនា អូលោកតាសង្គ្រាម ក្តាម ក្តាមស្រ័យទៀតទៀតទៀតភួងមិនស្ងាត់ជាងសូហ្វីស្វាគមន៍ដល់រទ្ធីថៃចាសួស្តីរទ្ធីថៃអើរទ្ធីកណាមានពេលចូលមកពិភាក្សាគ្នាស៊ូនី អាម៉ូចាសួស្តីសួស្តីចាអឺអញ្ចឹងអញ្ចឹងយើងកុំឲ្យខាត់ពេលវេលាយើងចាប់ផ្ដើមតែម្ដងទៅឥឡូវយើងមានវត្តមានបងប្អូន ចូលមក ចំនួន54នាក់ហើយ ចាសូនីតាគឹមចាសួស្ដីសួស្ដីចាអូអូឡើងលឿនបាន60នាក់អរគុណច្រើនវាជាកម្លាំងចិត្តខ្លាំងមែនទែនតែតែផ្ដល់នឹងការលើកចិត្តដល់ពួកយើងចាប៉ុន្តែខ្ញុំក៏សូមការអធិស្ឋានជាមុនសិនដែរពួកយើងមិនមែនជាបណ្ឌិតមិនមែនជាអ្នកវិភាគមិនមែនជាជាអីទេណាបងប្អូនប៉ុន្តែនេះយើងចូលរួមបញ្ចេញមតិយើងចូលរួមបញ្ចេញវិភាសាគ្នាយើងចូលរួមនិយាយគុំធុញទ្រាន់គុំចិនឆ្អន់អីប៉ុន្តែដោយសារយើងមើលឃើញ អ្វីអ្វីដែលកើតមានរវាងអ៊ុក្រែនហើយនិងរុស្ស៊ីហ្នឹងវាមានសំខាន់ដូចជាប្រទេសកម្ពុជាយើងរុស្ស៊ីចូលទៅឈ្លានពានអ៊ុក្រែនมันខុសពីអីយួនចូលទៅឈ្លានពានខ្មែរទេបើចឹងយើងមើលទៅវាមានវាមានលក្ខណៈដូចគ្នាពេកបញ្ចុះឲ្យបានយើងយកមកនិយាយហ្នឹងបើសិនជាហ៊ុនសែនតើគាត់ទទួលយកឬមិនទទួលយក អញ្ចឹងខ្ញុំសូមអានលក្ខខណ្ឌទាំង4ចំណុចនោះតែម្ដងជូនបងជូនបងប្អូនយើងស្ដាប់ក៏ដូចជាលោកសក្តានិងសូហ្វីចាលក្ខខណ្ឌ4ចំណុចបើអ៊ុយក្រែនធ្វើបាននោះរុស្ស៊ីនឹងបញ្ចប់ប្រតិបត្តិការយោធាភ្លាមភ្លាមអានេះហើយសំណេរនេះខ្ញុំយក ចេញពីក្នុង account របស់លោកឆាំឆានីចាសូមការអនុញ្ញាតពីម្ចាស់ account ដើម្បីយកសំណេរមកអាន អ្នកនាំពាក្យវិមានក្រងាបាននិយាយកាលពីថ្ងៃច័ន្ទទី7ខែមីនា ថាប្រទេសរុស្ស៊ីបានប្រាប់អ៊ុយក្រែនថាខ្លួនត្រៀមរួចជាស្រេចដើម្បីបញ្ចប់ប្រតិបត្តិការយោធាភ្លាមភ្លាមប្រសិនបើទីក្រុងគៀវបំពេញតាមលក្ខខណ្ឌដែលខ្លួនដាក់លោកត្រីទីស្អីគេទេស្អីគេត្រីត្រី Dimitri Dimitri ហើយបាននិយាយថា ទីក្រុងមូស្គូទាមទារឲ្យអ៊ុយក្រែនមួយចាលក្ខខណ្ឌគេដាក់ឲ្យណាបងអើយចាំស្ដាប់មួយបញ្ឈប់សកម្មភាពយោធាចូលតែឈ្លានពានគេហើយណាបាញ់គេដូចបាញ់កាត់ឲ្យគេបញ្ឈប់ណាឲ្យគេបញ្ឈប់សកម្មភាពយោធាអីមិនយល់មិនយល់ទី1អានោះយោធាលក្ខខណ្ឌដែលលក្ខខណ្ឌដែលខាងរុស្ស៊ីគេដាក់ទៅអ៊ុក្រែនណា ទី1បញ្ឈប់សកម្មភាពយោធា តែខ្លួនឯងចូលទៅឈ្លានពានគេទី2ផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីរក្សាអព្យាក្រឹតភាពទី3ទទួលស្គាល់គ្រីមៀជាទឹកដីរបស់រុស្ស៊ីទេអាទី3នោះដូចជាគ្រីមៀនឹងគេធ្វើជាមតិហើយហើយពីកាលឆ្នាំ2000ម៉ាត់2010ម៉ាត់2014 ណា2014ធ្វើជាមតិដើម្បីកាត់បញ្ចប់បានន័យថាអឺពូទីនមិនទាន់មិនទាន់កាន់កាប់ទឹកដីគ្រីមៀបាន100%អញ្ចឹងណាបាទទី4ទី4ទទួលស្គាល់សាធារណរដ្ឋដាច់ខ្លួនលោកណានិងលូកានជារដ្ឋឯករាជ្យគឺ4ចំណុចហ្នឹងសូមឲ្យអ៊ុក្រែនអនុវត្តតាម អញ្ចឹងខ្ញុំសួរទៅលើនេះគឺជាសេចក្តីថ្លែងការណ៍ត្រង់ត្រង់របស់រុស្ស៊ីជាលើកដំបូងអំពីលក្ខខណ្ឌលើខ្លួនចង់ដាក់លើអ៊ុយក្រែនដើម្បីបញ្ឈប់នៅអ្វីដែលខ្លួនហៅថាជា ប្រតិបត្តិប្រតិបត្តិការយោធាពិសេសដែលឥឡូវបានឈានចូលដល់ថ្ងៃទី13ហើយលោក Pekau បានប្រាបានប្រាប់100 100តរ100តរនៅ ក្នុងបទសម្ភាសតាមទូរស័ព្ទថា អ៊ុយក្រែនបានដឹងអំពីលក្ខខណ្ឌនេះហើយ ហើយគេបានប្រាប់ថាអ្វីអ្វីទាំងអស់អាចត្រូវបានបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខចាតើ4ចំណុចនោះបានស្ដាប់ហើយនៅមិញចាំទេបាទខ្ញុំចាំច្បាស់ហើយយើងក៏បានមើលត្រុសត្រុសដែរព្រោះចំណុចទី1យើងនិយាយថាបញ្ចប់សកម្មភាពយោធា បញ្ចប់សកម្មភាពយោធាយ៉ាងម៉េចអានឹង របៀបដែលពួកកុម្មុយនីសពួកដែលប្លន់គេ ពួកដែលប្លន់ទឹកដីគេគឺវាវាតែងតែមានវាតែងតែមានគំនិតអាក្រក់មកលើ គេ វាជុំមកឈ្លានពានគេចូលមកប្លន់ចូលមកសម្លាប់ប្រជាជន គេ លើទឹកដី គេហើយឲ្យគេបញ្ចប់សកម្មសភាពយោធាវាវាមិនសមហេតុផលតរសោះឧទាហរណ៍ថាយើង ចូលទៅផ្ទះគេគេម្ចាស់ផ្ទះគេត្រូវការពារខ្លួនហើយគេត្រូវតបតូគេត្រូវប្រើកម្លាំងបាយគេប្រើអាវុធប្រើវត្ថុស្អីអ្វីអ្វីឲ្យដល់គេមាននៅក្នុងផ្ទះគេគេនឹងយកម៉ូតូទល់ដើម្បីទប់ទល់កម្អល់យើងចូលក្នុងផ្ទះគេបានប៉ុន្តែប៉ុន្តែអ្វីដែលអឺរុស្ស៊ីឬវ៉ាល់ឌីមៀពូទីនចង់បាន គឺគឺចង់មានន័យថាអញ ដូចចង់គាត់ចង់មានន័យថាអញមានអំណាចអញមានធំមានកម្លាំងកាយធំឯងមិនត្រូវតទល់ទេត្រូវអញចូលឲ្យស្រួលបកគលទឹកដីឲ្យឲ្យស្រួលកុំកុំតដៃប្រយ័ត្នដល់គ្រោះថ្នាក់អានឹងចង់ចង់មានន័យអញ្ចឹងតាមបើតាមលក្ខខណ្ឌដែលដែលខ្ញុំបានឃើញហ្នឹងគឺគឺចង់មានន័យអញ្ចឹងបាទចាអឺនៅក្នុងបើខ្ញុំចាត់ឃើញថាភាសាលក្ខខណ្ឌរបស់រុស្ស៊ីដាក់ឲ្យអ៊ុយអ៊ុយក្រែនហ្នឹងណា ភាសាហ្នឹងសំតែអ៊ុយក្រែនហ្នឹងថាឲ្យសំឡើងថាឲ្យរុស្ស៊ីវិញមិនទៅត្រូវវាច្រាស់ត្រឡប់មកវិញទៅត្រូវណាពីព្រោះអីអ៊ុយក្រែនគាត់មានបានយកតបចូលតបយកទៅបាញ់ទៅរុស្ស៊ីណារុស្ស៊ីតែដែលបញ្ជូនតបបញ្ជូនភ្លើងមកបាញ់គាត់អញ្ចឹងហើយភាសាហ្នឹងត្រូវអ៊ុយក្រែនថាឲ្យសំថាឲ្យរុស្ស៊ីបានទៅត្រូវតែយើងមើលឃើញសប្តាហ៍ថ្ងៃហ្នឹង ហ្នឹងហើយប៉ុន្តែពួកគុំនេះវាតែងតែអញ្ចឹងវាវាយគេវាធ្វើបាបគេវាចោលគេវាចោលគេដូចហ៊ុនសែនរងឯងអញ្ចឹងពួកគុំនេះគឺច្បាប់គុំនេះវាអញ្ចឹងឯងអត់អីចម្លែកផង អឺសម្រាប់ខ្ញុំខ្ញុំយើងយើងចូលរួមនេះយើងនេះវាជាកិច្ចពិភាក្សាគ្នាណានេះយើងកិច្ចពិភាក្សាគ្នាបងប្អូនហើយខ្ញុំសូមបញ្ជាក់ទៅបងប្អូនម្ដងទៀតពួកយើងមិនពួកខ្ញុំទាំង3នាក់នេះមិនមែនជាបណ្ឌិតមិនមែនជាអ្នកវិភាគនយោបាយមិនមែនអីទេយើងគឺជាពលរដ្ឋសាមញ្ញធម្មតាប៉ុន្តែយើងមើលឃើញអំពីស្ថានភាពនយោបាយហ្នឹងវាដូចជាស្រុកខ្មែរពេកដូចជាយន្តចូលមកឈ្លានពាននៅក្នុងប្រទេសខ្មែរសប្តាហ៍នេះវាបានបញ្ជាឲ្យហ៊ុនសែនធ្វើអ្វីៗតាមអំពើចិត្តតាមសពបែបយ៉ាង តែហ៊ុនសែនធ្វើតាមការបញ្ជារបស់វាដើម្បីអ្វីដើម្បីតែអំណាចដល់ពេលយើងឃើញរុស្ស៊ីធ្វើមកលើអ៊ុក្រែននេះមិនខុសអីពីយួនធ្វើទៅលើ ប្រទេសខ្មែរសប្តាហ៍នេះទេហើយយើងឃើញរូបភាពហ្នឹងយើងនៅឃើញដល់ប្រទេសខ្មែរព្រាមមើលដូចជាលើនេះរុស្ស៊ីយួនធ្វើលើប្រទេសខ្មែរហ្នឹងពីពីណា ពីឆ្នាំ79ឬពីណាទៅយ៉ាត់ហ្នឹងហើយទៅបញ្ជាក់ផងយើងឃើញសកម្មភាពហ្នឹងបើចឹងហើយបានខ្ញុំបានខ្ញុំចង់និយាយប្រាប់ថារូបភាពដែលពូទីន គាត់ដាក់លក្ខខណ្ឌតែ4ចំណុចនេះឲ្យទៅឲ្យទៅរដ្ឋាភិបាលដាក់តែ4ចំណុចនេះឲ្យទៅខាងអ៊ុយក្រែននេះគឺវាវាមានលក្ខណៈមួយគឺថាៀបសង្កត់មកឈ្លានពានគេហើយដាក់លក្ខខណ្ឌឲ្យគេទៀតខ្ញុំសូមណាខ្ញុំសូមគឺថាខ្ញុំសូមគ្រប់គ្រងខ្ញុំសូមគ្រប់គ្រងនឹងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអ៊ុក្រែនណាហើយបើឲ្យខ្ញុំគឺខ្ញុំ គឺខ្ញុំមានភាពអស្ចារ្យអស្ចារ្យខ្លាំងមែនទែនសូមកោតសរសើរនៅមេដឹកនាំអ៊ុក្រែនលោក Helensky លោកគឺជាបុរសអស្ចារ្យម្នាក់មកក្នុងលោកនេះគឺលោកគឺជាបរិះដែលសតិទាំងផងទាំងពួងផងប្រាថ្នាលោកអស្ចារ្យណាស់លោកបង្ហាញពីភាពអង្អាចខ្លាំងណាស់ជាមេដឹកនាំដ៏អស្ចារ្យលោកអស្ចារ្យខ្លាំងមែនទែនលោកហ៊ានសាប់សាប់ដើម្បីជាតិអស្ចារ្យខ្លាំងមែនទែនលោក Helensky ជាលោកទទួលលក្ខខណ្ឌរបស់ពូទីនណាប្រៀបដូចលោកគឺជាគឺថាគឺជាសត្វដ៏កំសាកមួយសុកសុកចិត្តស្លាប់នៅក្នុងសង្គ្រាមដើម្បីការពារនៅបរណភាពទឹកដីអស់ចាខ្លាំងមែនទែនណាតែយើងងាកទៅហ៊ុនសែនអ្វីដែលរុស្ស៊ីកំពុងធ្វើទៅលើមេដឹកនាំអ៊ុក្រែននេះណាអឺ ដូចជាគេហៅស្អីគេអឺអាស្អីគេបំពេញបន្ថែមនោះសិទ្ធិសញ្ញាបំបំពេញបន្ថែមនោះបន្ថែមណាដែរអាគ្មានខុសពីគ្មានខុសពីអាលក្ខខណ្ឌដែរដែលរុស្ស៊ីដែរអ៊ុក្រែនរងាទេដើម្បីអីសុកចិត្តកាត់ទឹកដីកាត់ដីប៉ុន្តែ Helensky អត់ព្រមកាត់ទឹកដីអត់ព្រមចោះចាញ់សុកចិត្តប្រឈមនឹងបញ្ហាចំពោះមុខសុកចិត្តសុំជំនួយ ពី ប្រទេសណាពីប្រទេសជុំវិញខ្លួន អត់ព្រមចុះចាញ់អត់ព្រមចុះយន់នឹងសង្គ្រាមទោះបីដឹងថាខ្លួនឯងជាប្រទេសតូច មានប្រជាពលរដ្ឋតិចណាមានសភាវុធតិចជាប្រទេសខ្សោយគ្មានទ្រព្យសម្បត្តិយ៉ាងម៉េចក៏ដោយប៉ុន្តែមិនចុះញោមគឺហ៊ានងើបឈរឡើងណាស្រែកប្រាប់ប្រជាពលរដ្ឋឲ្យងើបឡើងណាងើបឡើងដើម្បីការពារទឹកដីយើង ការពារបរណភាពជាតិកុំចុះចាញ់ណាមិនព្រមចុះញោមតែបើសិនជាហ៊ុនសែនហ៊ុនសែនសុខចិត្ត ណាធ្វើសិទ្ធិសញ្ញាបំពេញបន្ថែមកាត់កោះត្រល់ណាកាត់ដល់ឥឡូវដូចជា តំបន់មួយទៀតដែលគេហៅថាតំបន់ត្រីកោណមាសនោះបងប្អូនមានចាំតំបន់ត្រីកោណមាសហីអានោះព្រៀបដូចជាកាត់ទឹកដីណាព្រៀបដូចជាកាត់ទឹកដីណា4ខែឲ្យទៅយួនណាត្រីកោណមាសហ្នឹងណាមិនមែនជារឿងដែលថានេះណាហ៊ុនសែនហ៊ានធ្វើហ៊ានធ្វើគ្រប់អ្វីអ្វីសពបែបយ៉ាងសំខាន់ឲ្យទៅហ៊ុនសែនបានអំណាចបើហ៊ុនសែនព្រម ហ៊ុនសែនព្រមទាំងអស់សំខាន់ហ៊ុនសែនមានអំណាចបាទត្រឹមត្រូវព្រោះយើងយើងដឹងហើយ ថារបបហ៊ុនសែនដឹកនាំសប្តាហ៍នេះគឺដោយសារតែយួនលើកបន្ទប់ម្ល៉េះហើយបើបើមិនយល់ព្រមអ្វីៗតាមយួនទាំងអស់គឺគេមិនអោយដឹកនាំទេម្ល៉េះហ៊ុនសែនគឺថាជាជាជនជាតិខ្មែរម្នាក់ដែលចង់បានអំណាចបុណ្យស័ក្តិ ដើម្បីទៅលៀបសការៈសម្រាប់ក្រុមគ្រួសារខ្លួនឯងតែប៉ុណ្ណឹងប៉ុន្តែហ៊ុនសែនមិនព្រមមិនដែលគិតថាស្នេហាជាតិជួយរំដោះប្រទេសជាតិពីកំណាប់ដៃយូនទេយើងដឹងថារយៈពេល30 40ឆ្នាំ ក្រោមការដឹកនាំរបស់គាត់នឹងយើងយើងនឹកឃើញហើយតាកោះត្រល់ហ៊ុនសែនកាត់កោះត្រល់ឲ្យឲ្យយួនហើយតាមខ្សែបន្ទាត់ព្រំដែនតាំងពីខាងជើងដល់ដល់ខាងត្បូង យើងបដូរខ្សែបន្ទាត់ព្រំដែនថ្មីយើងលុបចោលនៅខ្សែបន្ទាត់ព្រំដែនតាមពីជំនាន់បារាំងនោះអត់ដែលឃើញបង្គោលបារាំងតាំងពីណាមកអត់ឲ្យប្រជាជនទៅមើលអត់ឲ្យអ្នកសង្កេតការទៅមើលគឺគឺកាត់ស្ងាត់ស្ងាត់ជាមួយតែភាគីយួនទាំងអស់យួនស្នើចង់បានកន្លែងណា គឺបានកន្លែងហ្នឹងរហូតដល់មានការដូរទឹកដីដូរដូចថាដូរភូមិដូរដូចភូមិតាហេងសំរិនអញ្ចឹងតាហេងសំរិនគាត់ជាខ្មែរគាត់ជាប្រធានរដ្ឋសភាទៀត ប៉ុន្តែដល់ពេលយើងទៅមើលក្នុងផែនទីភូមិភូមិពេញសម្រិតនៅក្នុងដីយួនណាបាទដល់ពេលយើងទៅមើលក្រុមផែនទីដែលបណ្ឌិតសុកទូចរបស់រដ្ឋាភិបាលហ៊ុនសែនទៅមើលថាហេងសំរិននៅក្នុងទឹកដីយួនអញ្ចឹងមានន័យថាហេងសំរិនគាត់គឺជាជនយួនជនជនជាតិយួនជនជាតិយួនហេតុអីមកធ្វើជា ប្រធានរដ្ឋសភានៅក្នុងប្រទេសកម្ពុជាអារឿងនឹងមួយដែលថាមិនសមហេតុផលមិនសមហេតុផលទាំងអស់ដែលអ្វីដែលក្រុមការដឹកនាំរបស់ហ៊ុនសែនគឺ ហ៊ុនសែនធ្វើអ្វីអ្វីគឺតាមតែបង្គាប់គេទេ គឺគាត់គ្មាន គឺហៅថាខួរក្បាលជាតិនិយមដើម្បីប្រទេសជាតិទាំងអស់អ្វីដែលគាត់ធ្វើគឺដើម្បីតែអនេបអណោជាមួយចវាយដើម្បីបាន អំណាច មកគ្រប់គ្រងខ្មែរដើម្បីលៀបស្ការៈដើម្បីទ្រព្យសម្បត្តិរបស់គាត់តែប៉ុណ្្នឹងឯងគាត់គ្មានស្នេហាជាតិអីប៉ុណ្ណោះហើយយើងចង់និយាយថាមេដឹកនាំអ៊ុយក្រែនហ្នឹងលោក Lewinsky ហ្នឹងហើយនឹងគាត់មានភាពស្នេហាជាតិជាតិនិយមគាត់ស្រឡាញ់ប្រទេសជាតិរបស់គាត់ហើយប្រជាជនអ៊ុយក្រែនចំពោះបញ្ហាចំពោះមុខបាទប្រជាជនអ៊ុយក្រែនស្ម័គ្រចិត្តបម្រើកងទ័ពដោយដោយអស់ពីចិត្តដើម្បីការពារមរណភាពទឹកដីរបស់គេនេះជាភាពអស្ចារ្យមួយរបស់ជនជាតិគេយើងយើងជាខ្មែរយើងមានមេដឹកនាំអញ្ចឹងយើងកោតសរសើរបើសិនមេដឹកនាំខ្មែរ មានសមត្ថភាពហើយនឹងពេលរបស់ខ្មែរណាហ៊ុនសែនគម្រាមនេះកម្ចីថ្មីថ្មីខ្ញុំថាខ្ញុំសរសើរភាពជាកោនឲ្យក្តារមឈូសភាពអស្ចារ្យរបស់ហ៊ុនសែនមួយដែលខ្ញុំក៏សរសើរគាត់គាត់អាចធ្វើទៅរួចដោយ មិនចេះខ្មាស់គេគឺក្រមរណបរបស់គេក៏សុកសុកចិត្តសាញទឹកដីឲ្យគេបញ្ចូលសង្គមយួនឲ្យមករស់នៅពេញពេញក្នុងប្រទេសដេញប្រជាជនខ្មែរចេញពីប្រទេសដេញដណ្ដើមយកដី ធ្លីដើម្បីបកគោលទឹកដីឲ្យយួន អានឹងជាភាពអស្ចារ្យរបស់ហ៊ុនសែនមួយធ្វើធ្វើបានមានមេដឹកនាំណាធ្វើដូចទេតែអាចារ្យលោកសក្តិណាអត់មានមេដឹកនាំណាធ្វើដូចហ៊ុនសែនទេហេតុអីបានហេតុអីបានអញ្ចឹងមនុស្សឈួតអត់ចេះមានការអៀនខ្មាស់ហេបើមនុស្សមេដឹកនាំផ្សេងផ្សេងទៀតគេអត់ឈួតដោយហ៊ុនសែនបានហ្នឹងហើយបើបើមេដឹកនាំផ្សេងផ្សេងទៀតគេឈួតមានការអៀនខ្មាស់គេមានខួរក្បាលចេះពិចារណាតែដល់ហ៊ុនសែនមនុស្សឈួត អត់ចេះអៀនអត់ចេះខ្មាស់ណាអញ្ចឹងហើយបានអាចធ្វើបាននេះមិនដែលឃើញមិនស្គាល់ខ្មាស់អត់វាដល់ស្រាតជ្រៀងអីលលោរំសពបាច់ចាំងតាមខ្នល់អីស្វាយមានខ្មាស់អត់ចេះខ្មាស់ខ្លួនសែងដូចគ្នាចឹងឯងយ៉ាហ៊ុនសែនឈួតនឹងអំណាចហ៊ុនសែនឈួតនឹងអំណាចយើងដឹងហើយថាហ៊ុនសែនគាត់អត់ខ្វល់ទេសំខាន់គាត់អាចរក្សាអំណាច បានចុះឲ្យគាត់មិនគាត់មិនមែនត្រឹមតែមិនលើកទឹកចិត្ត មិនបំផុសនៅស្មារតីស្មារតីមនសិការជាតិឲ្យពលរដ្ឋខ្មែរចេះការពារជាតិណាងើបឡើងការពារជាតិប្រឆាំងនឹងសត្រូវឈ្លានពាននេះគាត់ថែមទាំងគម្រាមកំហែងទៀតវាខុសពីមេដឹកនាំអ៊ុក្រែនគេបំផុសនៅទៅផ្លាស់គំនិតដល់ពលរដ្ឋគេឲ្យមានមនសិការជាតិណាឲ្យងើបឡើងចេះការពារទឹកដីការពារមាតុភូមិគេឲ្យពលរដ្ឋគេចូលរួមជាមួយនឹងមេដឹកនាំគេប៉ុន្តែហ៊ុនសែនគម្រាមកំហែងហើយ ថែមទាំងប្រមាថជីវិតទៅទៀតហ៊ុនសែនថាបើអ្នកណាចង់ទៅយកក្តីកម្ពុជាក្រោមទៅយកចុះគាត់មិនទៅយកទេព្រោះអានឹងបាត់បាត់យូរហើយចង់បាត់ទេណាក៏ដោយក្នុងនាមគាត់ជាមេដឹកនាំគាត់អាចទៅយកវិញបានប៉ុន្តែគាត់មិនទៅយកហើយគាត់គម្រាមកំហែងទេគាត់ប្រមាថជីវិតគាត់ឲ្យក្តាមឈូសម្នាក់មួយគាត់ប្រមាថទាំងទៀតអានឹងឲ្យច្រឹកមេដឹកនាំចោលមកទៀតគិតតែពីរឿងអំណាចនឹងបើយើងងាកមកហ៊ុនសែនវិញ បាទឥឡូវសូហ្វីមានអីចង់និយាយជប៉ុនចំពោះសែនវិញរឿងដែលថា ទឹកដីកម្ពុជាក្រមអឺខ្ញុំបាននិយាយម្ដងហើយអឺតាមធម្មតាច្បាប់អន្តរជាតិអឺតាំងនាមជាហ៊ុនសែនជានាយករដ្ឋមន្ត្រីរបស់ខ្មែរមេដឹកនាំរបស់ខ្មែរគឺគាត់ត្រូវចេញមុខដាក់ដឹងដោយសារតែកម្ពុជាក្រមហ្នឹង មានរយៈពេលប្រហែលឆ្នាំក្រោយក៏ក៏ក៏យើងអាចទៀមទាត្រឡប់មកដោយសារតែការទៀមទានោះយើងអត់មានសកម្មភាពយើងធ្វើសកម្មភាពរហូតខ្មែរកម្ពុជាក្រមគាត់ធ្វើសកម្មភាពទៀមទារហូតអត់មានថាស្កាត់ស្ងៀមបើថាយើងស្កាត់ស្ងៀមអានឹងអាច100 200ឆ្នាំគឺបាត់តែម្ដងនេះគឺគាត់ធ្វើសកម្មភាពកិច្ចការការទូតទៀមទារហូតហើយបើដោយសារតែហ៊ុនសែននឹងជាមេដឹកនាំរបស់ខ្មែរគាត់អត់សហការគ្នាជាមួយខ្មែរក្រមធ្វើកិច្ចការការទូតដើម្បីទៀមទាខ្មែរក្រមត្រឡប់មកវិញគឺគាត់ស្កាត់ជ្រាបតែម្ដង អាហ្នឹងហើយធ្វើឲ្យបងប្អូនខ្មែរក្រមហ្នឹងអត់អាចរើចេញពីយួនបានអត់អាចទាមទារខ្មែរក្រមត្រឡប់មកខ្មែរកម្ពុជាក្រមខ្មែរយើងវិញបានណាអាហ្នឹងគឺជាកំហុសរបស់ហ៊ុនសែនតែគាត់តាំងខ្លួនជានាយករដ្ឋមន្ត្រីរបស់ខ្មែរតែគាត់អត់មានការភាពទទួលខុសត្រូវគឺគាត់ជំរុញឲ្យខ្មែរទៅទាមទារខ្មែរណាទៅទាមទារកើតទាមទារអត់កើតទេបើយើងជានាយករដ្ឋមន្ត្រីរបស់ខ្មែរហើយយើងអត់ចេញមុខមកទាមទារហើយជំរុញឲ្យពលរដ្ឋទៅធ្វើអញ្ចឹងទៅធ្វើមិនកើត អញ្ចឹងបើសិនជាហ៊ុនសែនគ្មានសមត្ថភាពទេឲ្យគាត់ចោះចេញពីតំណែងមកពួកយើងរកមេដឹកនាំណាដែលមានសមត្ថភាពដែលមានមនសិការជាតិដែលមានឧត្តមគតិដែលដែលស្រឡាញ់ខ្មែរជាខ្មែរដែលខ្មែរតែមួយខ្មែរលើកខ្មែរក្រមខ្មែរកដាលដើម្បីធ្វើការរួមគ្នាដឹមទីទៀមទាអ្វីជារបស់ខ្មែរត្រឡប់មកវិញណាបើសិនជាហ៊ុនសែនខ្លាចងាប់ទេចោះចេញពីតំណែងអត់ត្រូវការមនុស្សចោលមនុស្សឈួតគ្នាបាទសាមានទេសូហ្វីហ៊ុនសែនគាត់បានសារភាពហើយយប់មិញខ្ញុំឃើញលោកសកណ្ណាបានចេញឡាយហើយអំពី អ្វីដែលជាសម្ដីរបស់ហ៊ុនសែនគាត់បាននិយាយថាអឺគាត់មិនអាចរកសន្តិភាពផ្លូវចិត្តឲ្យពលរដ្ឋខ្មែរទេគាត់អាចរកបាន តែសន្តិភាពផ្លូវកាយបើគាត់មិនអាចរកសន្តិភាពផ្លូវចិត្តឲ្យពលរដ្ឋខ្មែរបានចុះចេញទៅគាត់នៅខ្លាញ់អំណាច40ឆ្នាំជាងធ្វើអីគាត់ចុះចេញទៅបើគាត់អសមត្ថភាពគាត់បើគាត់ទទួលស្គាល់ថាគាត់គ្មានលទ្ធភាពក្នុងការរកសន្តិភាពផ្លូវចិត្តជូនពលរដ្ឋខ្មែរទេ គួរថ្មល់ខ្លាចចុះចេញទៅទៅនៅក្រៅចំណាយដល់ណាទៀតចាំខ្ញុំសួរត្រឡប់ទៅវិញតើនៅក្រៅចំណាយដល់ណាទៀតឥឡូវចេះបើសិនជាគាត់ក្រសុខសន្តិភាពឲ្យពលរដ្ឋខ្មែរបានកុំបង្កើតបញ្ហាឲ្យខ្មែរកុំបង្កើតទៅរងឯងគាត់បង្កើតបញ្ហាឲ្យខ្មែរច្រើនណាស់ហ្នឹងហើយយើងគាត់គាត់មានន័យថាសន្តិសន្តិសន្តិភាពផ្លូវចិត្តព្រោះសន្តិភាពផ្លូវចិត្តវាវាដើរទន្ទឹមគ្នានឹងសន្តិសន្តិភាពផ្លូវកាយបើ បើគ្មានផ្លូវចិត្តទេក៏គ្មានផ្លូវកាយដែលយើងមិនអាចលុះស្មាស្លាប់លុះសាកណ្ដាលនេះហៅលុះស្មាស្លាប់ស្លាប់ទាំងដល់ភ្នែកស្គាល់បាទហ៊ុនហ៊ុនសែនគាត់និយាយចឹងគាត់មានន័យថាទុកប្រជាជនខ្មែរយើងដូចជាសัตว์ចឹងដូចជាជ្រូកដូចជាកោយដូចជាមន់ទីចឹងដែលយើងចាប់មកដាក់ត្រង់ឲ្យតបាយស៊ីរស់រស់បានអត់មានប៉ុន្តែមនុស្សយើងមិនអាចទទួលចឹងបានទេមនុស្សត្រូវការសេរីភាពត្រូវការសិទ្ធិនយោបាយត្រឹមត្រូវសិទ្ធិនយោបាយស្ដីសិទ្ធិ អ្វីអ្វីទាំងអស់ដែលមនុស្សលោកចង់ចង់បានមិនថាថាជនជាតិខ្មែរយើងគ្រប់ប្រទេសគ្រប់ជនជាតិនៅក្នុងទូទាំងពិភពលោកនេះគេត្រូវការសិទ្ធិសេរីភាពដូចគ្នាគាត់មិនអាចនិយាយថា30ឆ្នាំហើយអួតថាអស់មានសង្គ្រាមហើយអស់មានការជាតិទៀតហើយហេតុអីនៅតែនិយាយថាសិទ្ធិរស់រៀនមានជីវិតខ្ញុំជឿនិយាយតែពាក្យសិទ្ធិរស់រៀនមានជីវិតនឹងអាសិទ្ធិរស់រៀនមានជីវិតនឹងហើយយើងត្រូវការសិទ្ធិផ្លូវកាយហើយសិទ្ធិផ្លូវចិត្តបើគ្មានពីរហ្នឹងទេយើងមិនអាចមានសិទ្ធិរស់រៀនមានជីវិតទេបើ បើទុកមនុស្សយើងទុកដូចជាសត្វមិនដែលយើងម្នាក់ម្នាក់ខ្ញុំជឿថាគេសុខចិត្តស្លាប់ល្អជាងគេចង់រស់នៅរបៀបហ្នឹងទេឥឡូវបើសិនជាចាប់គាត់ចាប់គាត់មកដាក់ឃុំវិញក្នុងទ្រុងឲ្យឲ្យតបាយស៊ីកុំឲ្យគាត់មានសិទ្ធឲ្យហ៊ុនសែនកុំឲ្យមានសិទ្ធស្មានគាត់នៅកើតទេមិនចាំដាក់ទ្រុងឥឡូវមិនចាំដាក់ទ្រុងហ្នឹងណាគេតគាត់ដូចឲ្យលុលគឹមសខាចឹងឲ្យតែនៅក្នុងផ្ទះមិនធ្វើអីទេ បិទសិនតែមកខ្ញុំគាត់ឲ្យសុខតាមគាត់ឲ្យសុខតែផ្លូវកាយគាត់មិនសុខផ្លូវចិត្តទេដូចជាគាត់ធ្វើដាក់ទៅលើកម្មករណាកាវើរងហើយចឹងហ្នឹងហើយអ្វីដែលគាត់និយាយនោះគឺគាត់កំពុងតែឈប់បញ្ចាំងប្រាប់ហើយដូចជាគាត់ធ្វើដាក់កម្មករណាកាវើទៅធ្វើការដូចសັດដូចឈឺអីគេចឹងទៅកុំត្រូវការសន្តិភាពផ្លូវចិត្តព្រោះគាត់ឲ្យមិនបានទេចង់គឺគេធ្វើបាបធ្វើទុកបុកម្នេញគេរំលោភបំពានច្បាប់ការងារមិនក្តៅធ្វើការអីអរទេសទៅ អានោះហើយគឺជាអ្វីដែលហ៊ុនសែនបញ្ជាក់ប្រាប់មានតែសន្តិភាពផ្លូវចិត្តអាភាសាមួយដែលគាត់និយាយថាបើចង់បានសន្តិភាពផ្លូវចិត្តតទៅឋានប្រអិននៅគឺចេះមើលខ្ញុំមិនយល់ដែរជាមេដឹកនាំមួយឲ្យឲ្យទៅយល់សន្តិភាពផ្លូវចិត្តប្រអិនតើគាត់ធ្លាប់ទៅឋានប្រអិនមកគាត់ក៏ដឹងថាឋានប្រអិនលោកសាកណាហ៊ុនសែននិយាយពីនឹងណា បើសិននិយាយទៅមែនស្ដាប់យើងស្ដាប់បាទគ្លីបគាត់និយាយអូនតើនៅចោមជាតិមែនដល់ពេលដល់ធ្វើជាមេដឹកនាំប្រើប្រើភាសាផ្លៅដល់គុតចឹងដឹងមានពុកខ្ញុំនិយាយខ្ញុំសួរមកខ្វែកហេតុអ្វីបានជាលោកហ៊ុនសែនមិនមិនមិនមានសេចក្តីផ្លូវវិហ័យសុខសន្តិភាពផ្លូវចិត្តជូនពលរដ្ឋខ្មែរមូលហេតុអ្វីមូលហេតុយើងយើងដឹងច្បាស់ហើយមូលហេតុការពុតបើបើសិនជាមេដឹកនាំខ្មែរពិតប្រកបអ្នកស្នេហាជាតិអ្នកស្រឡាញ់ប្រទេសជាតិស្រឡាញ់ប្រជាជនណា បញ្ហាសន្តិភាពផ្លូវចិត្តហ្នឹងបុកយារោឲ្យបានគឺអត់មានអីពិបាកទេគឺគ្រាន់តែគោរពសិទ្ធិមនុស្សយើងយើងផ្ដល់សិទ្ធិនយោបាយឲ្យប្រជាជនមានសិទ្ធិធ្វើនយោបាយផ្ដល់សិទ្ធិការងារយើងមានការងារឲ្យប្រជាជនធ្វើគ្រប់គ្រាន់ យើងមានទីផ្សារលក់លក់ដូរជួញដូរដោយស្មើភាពគ្នាយើងកំកេងប្រវាញ់ឧទាឧទាហរណ៍ថា អ្នកមានអត់អ្នកមាននិងអ្នកក្របើថាអ្នកមានលក់ លក់របស់អីចឹងអ្នកក្រក៏អាចមានសិទ្ធិលក់របស់នឹងស្មើគ្នាដែរមិនចាំបាច់ដូចសពថ្ងៃហ្នឹងយើងដឹងហើយគ្រួសារហ៊ុនសែនមានទ្រព្យសម្បត្តិរាប់រាប់លានដុល្លារមានសន្តាគារមានអីមានផ្ទះជួលមានផ្ទះល្វែងអីចំពោះអ្នកក្រវិញបើអ្នកណាទៅរស់ស៊ីដែលដែលដូចគ្រួគ្រួសារហ៊ុនសែនទេនៅមាន គ្រោះថ្នាក់អាហ្នឹងហើយជាសិទ្ធិរស់ស៊ីមួយដែលអត់ជាសេដ្ឋកិច្ចមួយដែលថាអត់មានភាពស្មើគ្នាតអ្នកមានអំណាចបែរមានសិទ្ធិធ្វើអ្វីទាំងអស់មាន តដើមដីធ្លីគេមកសង់សង់វិឡាសង់អីប៉ុន្តែអ្នកក្រគ្នាអត់មានសិទ្ធិចឹងគ្នាត្រូវការតែកន្លែងលក់ដូរមួយដើម្បីចិញ្ចឹមជីវិតសឹកតែមិនបានរងព្រោះរដ្ឋាភិបាលហ៊ុនសែនហ្នឹងមិនអោយប្រជាជនខ្មែរយើងដោយថាស្រួលស្រួលនឹងការរស់ស៊ីដោយថាបកលផលលបាកដោយថាមានអ្នកទាលុយក្រមតុកលុយលើតុកអីដើម្បីដើម្បីបានកន្លែងលក់ដូរតើយើងសោកជាគេអញ្ចឹងមិនបានយើងមានកន្លែងលក់មក ពុកអលួយខ្ញុំសូមចូលរួមឆ្លើយនឹងសំណួររបស់សូហ្វីហើយខ្ញុំឃើញកែមលៃនិយមកែមលៃដូចជាអ្វីដែលខ្ញុំគិតដែរណានឹងហើយដោយសារហ៊ុនសែនគឺជាមេដឹកនាំដែលគ្មានពំនួលខុសត្រូវជាមេដឹកនាំដែលគ្មានពំនួលខុសត្រូវទី1ទី2ហ៊ុនសែនគឺជាមេដឹកនាំដែលជាអាយ៉ងជនបរទេស ហ៊ុនសែនមិនមែនជាមេដឹកនាំដែលបានមកពីការថាលើកបោះឆ្នោតពីប្រជាពលរដ្ឋទេជាមេដឹកនាំដែលលើកបន្ទប់ដោយជនបរទេសបើចង់ហ៊ុនសែនជាមេដឹកនាំគ្មានពំនួលខុសត្រូវទេបើសិនជាហ៊ុនសែនជាមេដឹកនាំដែលមានពំនួលខុសត្រូវនៅពេលដែលដឹងថាខ្លួនអសមត្ថភាពมันអាចផ្ដល់នូវសេចក្តីសុខនៅផ្លូវចិត្តសុខសន្តិភាពផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋខ្មែរហើយប្រទេសណាក៏ដោយគឺគេចោះចាញ់ពីអំណាចហើយបើគេថាគេក៏អសមត្ថភាពអ្វីមួយ ក្នុងនាមជាមេដឹកនាំដែលមានពំនួលខុសត្រូវបើគេដឹងតែខ្លួនគេអសមត្ថភាពអ្វីមួយគឺគេចោកចាញ់ចោកចាញ់គេមានខ្លាញ់អំណាចទេប៉ុន្តែហ៊ុនសែនគឺជាអាយុបរទេសខ្ញុំសូមឆ្លើយខ្លួនឯងកន្លែងហ្នឹងតោះមកខ្ញុំនិយាយម្ដងហើយហ៊ុនសែនមិនបាច់ថាឡើយដល់សុខសន្តិភាពផ្លូវចិត្តឲ្យពលរដ្ឋខ្មែរសូម្បីតែខ្លួនគាត់ក៏អត់មានដែរហ៊ុនសែនអត់មានសុខសន្តិភាពផ្លូវចិត្តខ្លួនឯងទេអើសាយ ដោយសារគាត់ខ្លាចបាត់បង់អំណាចហើយអាការភិតភ័យបាត់បង់អំណាចរបស់គាត់នឹងជារៀងរាល់ថ្ងៃអញ្ចឹងហើយអាការក្តៅក្រហាយអន្ទះអន្ទែងខ្លាចបាត់បង់អំណាចហ្នឹងអញ្ចឹងគាត់មានតការក្តៅក្រហាយអញ្ចឹងអាក្តៅក្រហាយហ្នឹងគាត់ជូនទៅដល់ពលរដ្ឋខ្មែរណាហើយអារាប់ជូនដល់ពលរដ្ឋខ្មែរពលរដ្ឋខ្មែរមានការភ័យខ្លាចណាគាត់រៀបរដ្ឋបិតមិនអោយនិយាយរឿងនយោបាយមិនអោយនិយាយការពិតណាមិនអោយមិនអោយថា ធ្វើការបដកម្មទាមទារអ្វីដែលជាសិទ្ធិរបស់គាត់អានោះគឺបំបិតសិទ្ធិគាត់ហើយតែគាត់ហ៊ាននិយាយការពិតពាក់ព័ន្ធនឹងនយោបាយតាមគម្រាមកំហែងណាបើអ្នកណាគេចេញមុខមកការពារធនធានធម្មជាតិរបស់យើងឬអ្វីដោយសារសម្លេងខ្មែរគឺថាតាមរកគ្រឿងចាប់ដាក់កងច្រើមអាហ្នឹងឯងដែលគៀបសង្កត់ផ្លូវចិត្តពលរដ្ឋខ្មែរមិនឲ្យដូចថាមិនឲ្យធ្វើអ្វីតាមតាមតែគាត់ណាជាសិទ្ធិរបស់គាត់ ណាហើយអញ្ចឹងឯងធ្វើឲ្យគាត់នឹងខ្លាចនឹងអំណាចរបស់ហ៊ុនសែនហើយដល់ពេលហ៊ុនសែនណាដល់ពេលហ៊ុនសែនគាត់ខ្លាចបាត់បង់អំណាចអញ្ចឹងឯងគៀបសង្កត់ពលរដ្ឋខ្មែរដល់ពលរដ្ឋខ្មែរខ្លាចគេធ្វើបាបហ្នឹងអានឹងខ្លាចទាំងអស់តែគ្នាក្នុងប្រទេសខ្មែរគឺខ្លាចទាំងអស់តែគ្នាជឿចឹងអត់ពួក CPP ក៏ខ្លាចគណៈបកប្រឆាំងក៏ខ្លាចពលរដ្ឋក៏ខ្លាចហ៊ុនសែនក៏ខ្លាចគឺថានំប្រមូលគ្នាខ្លាចហ្នឹងគេមើលឃើញចឹង ចង់ឲ្យយើងនិយាយត្រឡប់មកវិញដោយករណី4ចំណុចដែលរុស្ស៊ីដាក់ទៅឲ្យអ៊ុយក្រែនហ្នឹងខ្ញុំថាបើសិនជាហ៊ុនសែនគាត់ទទួលយកដោយមិនបាច់ពិចារណាដើម្បីអីគឺពួកគាត់អត់ត្រូវការសន្តិភាពផ្លូវចិត្តឲ្យពលរដ្ឋទេពួកគាត់ជាជាមេដឹកនាំដែលគ្មានបំណងខុសត្រូវខ្ញុំសូមខ្ញុំសូមឆ្លើយចំនួននេះតិចគឺសំខាន់អឺនេះសូមកថា ធ្វើប្រតិកម្មទៅអាយួនកំឲ្យយួនឆ្លៀនពៀនខ្មែរកុំប្រតិកម្មទៅគេ ពីព្រោះយួនណាប្រទេសខ្មែរយើងមិនមែនដូចនៅប្រទេសអ៊ុយក្រែនទេសូវៀតបានឈ្លានពានហើយមានមានមេដឹកនាំដែលប្រឆាំងដែលដែលទប់ទល់ទេយួនឈ្លានពានខ្មែរមិនមែនខុសពីយួនទេខុសពីខ្មែរយើងខុសពីហ៊ុនអសែនវាធ្វើកញ្ជះគេវាខុសគ្នាកន្លែងហ្នឹងយើងកុំទៅបន្ទោសគេគេឈ្លានពានយើងកុំធ្វើអាចងគេទៅជាការស្រាច់ហើយយួនវាជាចោលសារធាតុវាជាចោល អញ្ចឹងយើងអាចខានគាត់ចោលបណ្ដោយលួចបានទេសំខាន់យើងជាម្ចាស់ផ្ទះនេះយើងត្រូវការពីផ្ទះសម្បែងយើងឲ្យបានរឹងមាំឲ្យបានត្រឹមត្រូវកុំឲ្យចោលចូលលួចហើយអញ្ចឹងដូចនៅប្រទេសខ្មែរយើងបើសិនជាយួនឈ្លានពានខ្មែរអាហ៊ុនសែនកុំធ្វើកញ្ចេះយួនទៅអាហ៊ុនសែនហ៊ានប្រឆាំងដូចនៅប្រទេសអ៊ុយក្រែនទៅណាលះបង់សពតែចង់អស់ហើយខ្មែរណារួមគ្នាជាធំមួយប្រឆាំងនឹងយួនត្រឡប់ទៅវិញទៅខ្ញុំជឿថាគ្រប់គ្នាទាំងអស់ខ្ញុំក៏ដោយអ្នកណាក៏ដោយគឺចូលរួមជាមួយហ៊ុនសែនដើម្បីទទួលចំណុចរបស់ប្រជាជនគ្នា យកចិត្តពលពលយុទ្ធមកគេសាប់ចិត្តបើម្លេះដោយសារតែមេដឹកនាំគេនឹងគេហ៊ានលះបង់ការពារនៅអំណាចរុស្ស៊ីការពារប្រទេសជាតិគេអញ្ចឹងហើយបានមានពលរដ្ឋពលរដ្ឋគេនឹងហ៊ានលះបង់ដើម្បីការពារដោយសារមានមេដឹកនាំចឹងបើមេដឹកនាំយើងចោលមួយទៀតជាងយើងស្នេហាជាតិយើងចូលទៅវាចាប់យើងដាក់គុកហ្នឹងវាចាប់យើងវាសម្រាប់យើងហ្នឹងដើម្បីជួយយួនហ្នឹងអញ្ចឹងកុំបន្ទោសយួនបន្ទោសអាហ៊ុនសែននេះមិនត្រូវយើងអត់អាចទៅពេលហ្នឹងក៏ចូលរួមឆ្លើយដែរនៅសំណួរហ្នឹងសូហ្វីនិយាយត្រូវ ដោយសារសពថ្ងៃយួនឆ្លៀនពៀនខ្មែរយើងបានមិនមែនដោយសារយួនចូលមកដរិចទេណាវាចូលមកដោយរូបភាពជាមិត្តវាប្រើរូបភាពជាមិត្តសពថ្ងៃវាប្រើជាមិត្តម៉ឺនម៉ឺនឆ្នាំហើយវាប្រើខ្មែរគឺវាប្រើហ៊ុនសែននឹងហើយណាដើម្បីចូលមកឆ្លៀនពៀនខ្មែរវា បង្ហូរនិគមយួនចូលមកនៅស្រុកខ្មែរអនាគតទៅធ្វើជាមតិទៅដូចនៅនៅគេ នៅគ្រីមៀអញ្ចឹងដល់ធ្វើជាមតិទៅកាត់ឲ្យយួន តំបន់ដែលមានពលរដ្ឋយួននៅច្រើន បងប្អូនមានតែចាំសម្ដីលោកកែមលីហ៎ហានិភ័យនៅចំពោះមុខហានិភ័យគ្រីមៀណាទីក្រុងគ្រីមៀដែលត្រូវកាត់ឲ្យប្រទេសរុស្ស៊ីมันខុសពីប្រជាជនយួនដែលកំពុងមានវត្តមាននៅក្នុងប្រទេសខ្មែរយើងដែរអត់មានខុសគ្នាទេចឹងបានថាហេតុការណ៍នៅគ្រីមៀនៅអ៊ុយក្រែននៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុក្រែនណាมันខុសពីបញ្ហាខ្មែរនិងយួនទេ តែគាត់ទៅយុទ្ធចូលឈ្លានពានខ្មែរបែបលាក់មុខតែប្រើភាពជាមិត្តប៉ុន្តែរុស្ស៊ីវាចូលឈ្លានពានអ៊ុក្រែនដោយមកចំហរបៀបប្រើសង្គ្រាមតែម្ដងខ្ញុំសុំកាត់តិចណាអីនៅកោះកុងហ៎មិនមែនយួនទេចិនហ៊ុនសែនកាត់ឲ្យចិនបាត់ហើយកំពុងសោមអាកំពុងសោមកំពុងសោមកោះកុងហ្នឹងគេកាត់ឲ្យចិនបាត់ហើយណាហើយរតនគិរីមណ្ឌលគិរីគេចេះស្ទឹងត្រែងអាតំបន់ត្រីកោមីហ្នឹងឲ្យយួនបាត់ហើយហើយស្រោបឲ្យយួនអានោះ សួរថាបងទេនឹងដឹងដែរសួរថាបងទេនឹងដឹងផ្លែយន្តឆ្លៀមពៀននេះនឹងបាយតែឆ្លៀមពៀនស្របច្បាប់ទៀតគេឆ្លៀមពៀនស្របច្បាប់ហ្នឹងហ្នឹងហើយដល់ណាគេជួយដឹងលើយើងបើម្ចាស់ផ្ទះចោមសៀតចឹងណាអានជួយយើងចាអាហ្នឹងអាហ្នឹងហើយនៅក្នុងវនចំណុចដែលដែលពូទីនដាក់ឲ្យអ៊ុយក្រែនហ្នឹងអ៊ុយក្រែនគេទទួលយកទេប៉ុន្តែហ៊ុនសែនទទួលយកឃើញទេយើងប្រៀបធៀបមើលវា4ចំណុចដែល 4ចំណុចហ្នឹងដល់ពេលយើងឃើញតែ4ចំណុចហ្នឹងយើងមើលឃើញនៅក្នុងប្រទេសខ្មែរពួកយួនវាធ្លាប់តែឲ្យហ៊ុនសែនធ្វើហើយហ្នឹងឬមួយអាពូទីនវាទៅរៀនពីហ៊ុនសែនក៏ហ៊ុនសែនវាតែមកប្រាប់តែអាពូទីនអាពូទីនធ្វើឬក៏យួនវាតែទៅប្រាប់អាពូទីនឲ្យធ្វើតាមវាទៅពួកវាធ្វើជោគជ័យនៅស្រុកខ្មែរឬក៏អញ្ចឹងយើងយើងយើងដឹងហើយថាប្រទេសកម្ពុជាយើងមានអន្តរជាតិជួយដោយអ៊ុក្រែនយ៉ាងណែគេមិនបោះបង់យើងចោលទេយើងមាន សន្ធិសញ្ញា ទីក្រុងប៉ារីសឆ្នាំ1991ហ្នឹងគេដល់ផ្ដល់លទ្ធភាពឲ្យយើងលុបចោលនៅសន្ធិសញ្ញាទ្វេភាគីខុសច្បាប់ជាមួយយួនទាំងអស់ប៉ុន្តែហ៊ុនសែនមិនព្រមលុបចោលទេហ៊ុនសែននៅតែបន្តសន្ធិសញ្ញានឹងឲ្យរស់ឡើងវិញដើម្បីកាត់ទឹកដីឲ្យឲ្យយួនវាខុសគ្នាពីអ៊ុយក្រែនអ៊ុយក្រែន រុស្ស៊ីវាហ៊ានដាក់លក្ខខណ្ឌចេញមុខមកដើម្បីឲ្យអន្តរជាតិដឹងប៉ុន្តែយូនវាដាក់លក្ខខណ្ឌមកវាមកឲ្យអន្តរជាតិដឹងវាដាក់លក្ខខណ្ឌស្ងាត់ស្ងាត់វាជួយហ៊ុនសែនឲ្យឲ្យមានអំណាចទៅដើម្បីដាក់លក្ខខណ្ឌស្ងាត់ស្ងាត់ឲ្យឲ្យហ៊ុនសែនកាត់ទឹកដីឲ្យគេព្រោះហ៊ុនសែនបើបើយកច្បាប់23ដុល្លារនឹងមកប្រើ គឺសិតគឺសិតសន្ធិសញ្ញាខុសច្បាប់ទាំងអស់ចឹងហើយបានជាហ៊ុនសែនខំខំវាយខំដណ្ដើមអំណាច រយៈពេល30ឆ្នាំហ្នឹងអត់ឲ្យមាននរណាមកដណ្ដើមអំណាចបាន គឺដើម្បីការពារសន្ធិសញ្ញាចុះហត្ថលេខាការទឹកដីឲ្យយួនហ្នឹងឯងអាហ្នឹងជាជាសមិទ្ធផលរបស់ហ៊ុនសែនធ្វើបានរយៈ40ក្នុងរយៈពេល40ឆ្នាំហ្នឹងមកពីហ៊ុនសែនគាត់គាត់ជាមនុស្សរបស់យួនគាត់ជាមនុស្សដែលថាយើងនិយាយចំទៅហ៊ុនសែនគឺយួនមុននឹងគេលើកបន្ទប់អ្នកណាមួយឲ្យដឹកនាំប្រទេសលុះត្រាតែនឹងគឺថាប្រៀបបាននឹង ខ្ញុំមិនចង់និយាយពាក្យពាក្យអាក្រក់ប្រៀបនឹងសត្វឆ្កែបើថាឲ្យទៅមុខទៅមុខឲ្យមកក្រោយអំក្រោយឲ្យឈោឈោឲ្យអង្គុយអង្គុយអាហ្នឹងរបៀបហ៊ុនសែនចឹងមិនមែនជាបងហ៊ុនសែននេះគឺជាឆ្កែដ៏ល្អរបស់យួនចាំផ្ទះបានល្អបង្រើម្ចាស់បានល្អអឺត្រយអីគេត្រយមកវិញស្មោះត្រង់នឹងម្ចាស់បានល្អណាស់គឺល្អជាទីមុនហ៊ុនសែនគឺវាថាចោឆ្កែហ៊ុនសែនឲ្យគួយគួយឲ្យសោសឲ្យដែកដែក ហ្នឹងហើយជាជាលទ្ធផលហើយហ៊ុនសែន កាន់ចេះចេះតែអួតខ្លួនថាអូប្រទេសមាន សន្តិភាពហើយគាត់ដណ្ដើមសន្តិភាពឲ្យប្រជាជនកម្ពុជាឥឡូវយើងនិយាយពីអសន្តិភាពហ្នឹងទេខ្ញុំឆ្ងល់ខ្ញុំមិនយល់អសន្តិភាពហ្នឹងហ៊ុនសែនបានសន្តិភាពពីណាមកឥឡូវយើងឧទាហរណ៍យើងនិយាយពីប្រវត្តិសាស្ត្រកម្ពុជាយើងតិចចាប់ពីចំនួនបានឯករាជ្យពីបារាំងមកប្រទេសកម្ពុជាយើងដែលដឹកនាំដោយ ដោយខ្មែរដឹកនាំពិតប្រកបគឺក្រមការដឹកនាំរបស់សម្ដេចសីហនុគឺអត់បានយូរឯងយួនវាអុកលុកវាបង្កើតខ្មែរក្រហមបង្កើតអីដើម្បីមកដណ្ដើមអំណាចពីសីហនុហើយវាបង្កសង្គ្រាមដល់ពេលសីហនុគាត់ការដឹកនាំរបស់គាត់រៀងខ្ជីខ្ជា បណ្ដោយឲ្យយួនចូលមកលើទឹកដី បង្កហេតុបង្កផលឲ្យឲ្យមានរឿងសង្គ្រាមបានសេនាប្រមុខលន់ណុលឡើងមកទម្លាក់ ទម្លាក់រាជការសៀនូហ្នឹងហើយក៏មានសក្រាមជាមួយជាមួយយួនមានសក្រាមជាមួយយួនដេញយួនហើយយួនហ្នឹងបកបង្កើតខ្មែរក្រហមហ្នឹងឲ្យខ្មែរក្រហមមកវាយខ្មែរដូចគ្នាឲ្យមកវាយខ្មែរសាធារណៈសាធារណរដ្ឋឲ្យវាយខ្មែរលន់នល់ចឹងហើយអ្វីទឹកដីខ្មែរយើងដែលដែលកាន់ក្តាប់ដោយខ្មែរគឺយួនមិនឲ្យសុកឯងវាបករឿងវាសក្រាមរហូតមិនឲ្យខ្មែរយើងបានសុកឯង លុះត្រាតែយួនវាវាយដណ្ដើមបានខ្មែរយើងពេញធឹមក្នុងចំណោមឆ្នាំ79ហ្នឹងដែលយួនចូល75ហ្នឹងវាយបដូររំខ្មែរក្រហមយួនវាវាវាយបានទឹកដីខ្មែរយើងទាំងអស់ហើយបានវាបន្ទប់មេដឹកនាំវានឹងមកឲ្យហ៊ុនសែនដឹកនាំមកចឹងហើយបានរយៈពេល40ឆ្នាំមកនេះវាអត់មានអ្នកណាទៅវាយហ៊ុនសែនឡើយបានជាហ៊ុនសែនជាអួតថាគាត់ដណ្ដើមសន្តិភាពឥឡូវបើសិនជាអ្នកដឹកនាំខ្មែរហ្នឹងមិនមែនជាហ៊ុនសែនមិនមែនជាឆ្កែយួន យួននេះមិនបករឿងទៀតដើម្បីវាយមកយើងបានសុកទេព្រោះអ្វីដែលហ៊ុនសែននិយាយថាសន្តិភាពនោះមិនមែនជាសន្តិភាពពិតប្រាកដទេគឺជាការលើកបន្តគេព្រោះអត់មានអ្នកមកវាយហ៊ុនសែនបើមានប្រទេសណាជំនួយ ខ្មែរអត់ទៅវាយហ៊ុនសែនហ៊ុនសែននោះវាមិនបានទប់ទល់បានទេគឺរត់បាត់ហើយខ្ញុំសូមបន្ថែមបន្តិចមុនមកខ្ញុំចង់បន្ថែមមកអីគេអ្នកណាក៏ដឹងថាហ៊ុនសែនជាឆ្កែយួនធ្លាប់លើគេនិយាយអត់ឆ្កែប្រាំងតនិយាយប្រាំងដាក់វាបានស្ដាប់បាន ឆ្កែខ្មែរនិយាយខ្មែរដាក់វាស្ដាប់បានចំណែកឆ្កែហ៊ុនសែនជាឆ្កែយួនតើយួននិយាយបាន ស្ដាប់បានអញ្ចឹងបរទេសគេគៀបសកត់រងថ្ងៃហ៊ុនសែនស្ដាប់បានទេព្រោះហ៊ុនសែនមិនឆ្កែបរទេសហ៊ុនឆ្កែយួនមែនអត់ហ៊ុនសែនយួនចោលគេដឹងថាដឹងថាសួរធ្វើពើបើថាដឹងថាសួរធ្វើពើដឹងហែងហែងដឹងថាអញឆ្កែអញអញកុំខំហើយឥឡូវយើង ចឹងបានថាណាគ្មានណាមួយគ្មានបរទេសណាមួយនិយាយហ៊ុនសែនស្ដាប់បានទេ មានតែយួនទេដែលនិយាយហ៊ុនសែនស្ដាប់បានព្រោះឆ្កែយួនត្រូវនិយាយភាសាយួនមិនស្ដាប់បានយើងយើងដឹងហើយថាលក្ខខណ្ឌទាំងអស់ហ្នឹងយើងត្រឡប់មកសង្គ្រាមនៅរុស្ស៊ីនៅអ៊ុយក្រែនវិញលក្ខខណ្ឌដែលរុស្ស៊ីដាក់ឲ្យហ្នឹងគឺវាវាថាมันអាចទទួលបានបើថាចំពោះយើងអ្នកស្នេហាជាតិទឹកដីអ្នកស្រឡាញ់ប្រទេសជាតិគឺយើងមិនទទួលយកបាន យើងសុខចិត្តតស៊ូប្រយុទ្ធដល់បាត់បង់ជីវិតអានឹងជាភារកិច្ចប្រជាជន និង ភារកិច្ចមេដឹកនាំរបស់គេប៉ុន្តែបើលក្ខខណ្ឌនេះបើយើងនិយាយដោយនៅនឹងធីតានិយាយពីពីដើមមកអញ្ចឹងថាបើដាក់ឲ្យយួនអូបើដាក់ឲ្យហ៊ុនសែនហ៊ុនសែនគាត់ថាមិនបាច់ពិចារណាគាត់ថាសញ្ញេទទួលស្គាល់ហើយយកប្រមាណយកទៅឲ្យបានគ្រប់គ្រង ខ្មែរឲ្យបានគ្រប់គ្រងទឹកដីសុបាយចិត្តឲ្យគេយកទៀតយហើយ ទី1យើងថាបញ្ចប់សកម្មភាពយោធានិងជាលក្ខខណ្ឌផ្លាស់ប្ដូររដ្ឋរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីរក្សាអភិជាកិត្តិភាពអានឹងលក្ខខណ្ឌទី2គេរុស្ស៊ីចង់ឲ្យយូក្រែននឹងផ្លាស់ប្ដូររដ្ឋធម្មនុញ្ញដើម្បីរក្សាអភិជាកិត្តិភាពអភិជាក្រិតយ៉ាងម៉េចបើគេវាយបានយើងទទួលលក្ខខណ្ឌគេហើយគ្មានអភិជាក្រិតទៀតទេ គឺយើងនៅក្រោមអាណានិគមរបស់សូវៀតហើយអ្វីដែលសូវៀតលើកតបមកវាយហ្នឹង គឺដើម្បីចង់បានគ្រប់គ្រងឲ្យយូក្រែននឹងត្រឡប់ទៅវិញព្រោះយូក្រែននឹងដើមឡើយគឺធ្លាប់នៅក្រោមការគ្រប់គ្រងរបស់សហភាពសូវៀតដល់ពេលសូវៀតដួលរលំទៅ បានជារដ្ឋទាំងប្រមាណហ្នឹងបែកចេញពីសូវៀតទទួលឯករាជ្យឡើយអង្គការសហប្រជាជាតិគេទទួលស្គាល់ហើយតើយូក្រែនជាប្រទេសឯករាជ្យអ្នកឯងគ្មានសិទ្ធិមកគេផ្លាស់ប្ដូររដ្ឋធម្មនុញ្ញឯណាឲ្យគេមិនបាច់ខ្វល់រឿងបញ្ហារឿងគេទេរឿង រឿងគេទៅគេដោះស្រាយណាដល់ពេលដល់ពេលយើងឃើញអាសូវៀតវាធ្វើដាក់យូអ៊ុយក្រែនអញ្ចឹងយើងនៅឃើញយួនណាវាមកបដូររដ្ឋធម្មនុញ្ញស្រុកម៉ែបានតាមចិត្តយើឥឡូវយើងយើងនិយាយចឹងត្រូវហើយព្រោះចេញម៉ាយវាបានតាមចិត្តរដ្ឋធម្មនុញ្ញខ្មែរយើងតាំងពីកើតឡើងនៅឆ្នាំ1993ហ្នឹងដូរ8ដងហើយក្រុមការដឹកនាំរបស់ហ៊ុនសែនហ្នឹងដូរ8ដងហើយ គឺដូរដើម្បីគ្រប់គ្រងខ្ញុំសង្ស័យសង្ស័យតាយួនសង្ស័យតាយួនវាមកមកប្រាប់ពូទីនថាអញធ្វើជោគជ័យនៅលើខ្មែរអញធ្វើដល់អ៊ុយក្រែនចឹងដែរទៅសង្ស័យសង្ស័យចឹងតែមកវិញរបៀបដូចគ្នាខ្ញុំសង្ស័យយួនទៅប្រាប់ពូទីនចឹងថាមិនត្រូវដែរព្រោះយួនហ្នឹងវាធ្លាប់ជាកូនចៅរុស្ស៊ីពីចំនួនសហភាពសូវៀតហ្នឹងយួនទទួលជំនួយពីសហភាពសូវៀតហ្នឹងហើយបាន មានកម្លាំងមកវាយខ្មែរក្រហមហ្នឹង យ៉ាក្បួលរំខ្មែរក្រហមនឹងហើយបានជា លើកបន្ទប់ហ៊ុនសែនឡើងនឹងតែគ្រាន់តែតែគ្រាន់តែរុស្ស៊ីវាស្ដាប់យួនមិនបានអានោះដាក់តបមកឲ្យប្រើប្រើហ្មងវាអត់មកស្ដាប់វាមានគេវាវានិយាយអង់គ្លេសមួយគ្នាមិនថាវាអត់ស្ដាប់បានចយអើយមិនថាស្ដាប់បានអញ្ចឹងគេស្ដាប់បានណាបើវាស្ដាប់បានវាបើវាស្ដាប់បានវាមិនធ្វើលបលបលួចលបតាមយួនមកមកយើងអឺពលរដ្ឋអាំណាច ព្រោះរស់ស៊ីវាអាងណាស់ព្រោះនោះគឺថាវាមហាវាវាវាមានធំធំវាអាងណាស់វាថាមិនបាច់ធ្វើអញអញខ្ជិលធ្វើលបលបដែរអញបន្ទប់ប្រើច្រើនអញចូលទៅវាយនេះជាឯងហ្មងចូលចូលទៅវាយឯងទៅបាញ់ឯងឯងគំរាមឯងឯងជាឯងធ្វើតាមឯងទៀតឥឡូវឯងធ្វើធ្វើអឺសំណាងល្អអ៊ុយក្រែនអត់អត់អត់មានមនុស្សចោមសៀតដោយហ៊ុនសែនគេមានមនសិការជាតិគេមានការលះបង់ពោះការពារបរណភាពទឹកដីរបស់គេអារុស្ស៊ីបាក់មុខចឹងទៅណា កុំខឹងទួចទួចតែកុំខ្លឹងហ្នឹងហើយអ្វីដែលប្រជាជនខ្មែរយើងរៀនសូត្រតាមយូក្រែនគឺមានមួយទៀតយូក្រែនក៏គេមានបកប្រឆាំងដែរក៏គឺពីមុនមុននឹងប្រធានាធិបតីលូនស្គីនឹងកាន់អំណាចគឺមានបកមេដឹកនាំមុននឹងដែលក្រមអំណបរុស្ស៊ីម្ល៉េះមានការបោះឆ្នោតទៅបានអានាយករដ្ឋមន្ត្រីពីមុននឹងផ្លាស់ប្ដូរទៅមកកាន់ លោក Lewinsky នេះកាន់កាន់តំណែងជានាយករដ្ឋមន្ត្រីហ្នឹងបានជាដឹកនាំប្រទេសអ៊ុយក្រែនហ្នឹងឲ្យចាក់ចេញពីក្រោមការអាណានិគមរបស់គេហ្នឹងប៉ុន្តែយើងសុំសរសើរជាទិតគេដែលគេឆ្លោះគ្នាមែនប៉ុន្តែដល់ពេលមានរឿងបញ្ហាសង្គ្រាមគេរួបដៃរួបរวมគ្នាដើម្បីយុទ្ធប្រឆាំងប្រយុទ្ធប្រឆាំងតជាមួយនឹងរុស្ស៊ីឈ្លានពានវាខុសពីខ្មែរយើងខុសពីហ៊ុនសែនហ៊ុនសែនដល់ពេលមានរឿងមានសង្គ្រាមអីមកហ៊ុនសែន ព្រួតដៃជាមួយយួនមកដេញខ្មែរចេញក្រៅប្រទេសដូចតែយើងតាមប្រឆាំងយើងបាទអឺលោកសាកណាវាខុសគ្នាដោយសារហ៊ុនសែនគឺជាប្រភេទជនល្ងងខ្លៅដែលយួនគេបន្ទប់ពួកយើងដឹងហើយថាការចេះដឹងរបស់ហ៊ុនសែនមានកម្រិតដែលយួនគេទុកប្រើណាគេប្រើការអញ្ចឹងហើយហ៊ុនសែនអត់មានការយល់ដឹងអត់មានការវិនិច្ឆ័យពួកអីសប្តាហ៍ថ្ងៃនេះយើងឃើញហើយណា មិនដែលមានមេដឹកនាំប្រទេស ណា ដែលគេថាដើរកាត់បុកខ្សែបោគ្រប់ស្ពានគ្រប់សំណង់គ្រប់អាគារគ្រប់អីទេអត់មានទេអាល្លឺម៉ង់តើគេសង់ស្ពានប្រមាណគេសង់អាគារប្រមាណអាមេរិកឥឡូវដូចជាប្រទេសរបស់លោកសាកណាតើគេសង់ស្ពានប្រមាណគេសង់អាគារប្រមាណតើមេដឹកនាំគេដើរកាត់កាត់ខ្សែបោគ្រប់គ្រប់គ្រប់សំណង់អាគារអត់មានទេបើសម្រាប់ហ៊ុនសែនគឺជានាយករដ្ឋមន្ត្រីកាត់ខ្សែបោ គេឲ្យធ្វើនាយករដ្ឋមន្ត្រីកាត់ខ្សែបោកពួកគាត់គេដល់កាត់ខ្សែបោកចឹងទៅហើយចំណេះកិច្ចការប្រទេសគឺលើយួនទេបើចឹងរកកិច្ចការទាំងអស់ឬលើយួនជាអ្នកគ្រប់គ្រងជាអ្នកបជាទាំងអស់បើចឹងឯងបានជាពេលមានបញ្ហាយួនជាអ្នកបជាបើវាជាបញ្ហាបើខ្មែរជាអ្នកគ្រប់គ្រងគ្រប់រចនាសម្ព័ន្ធទាំងអស់វាវាអត់បញ្ហាទេដោយសារវាមិនមែនជាខ្មែរជាអ្នកគ្រប់គ្រងវាអញ្ចឹងនេះសម្រាប់តែយល់ឃើញរបស់ខ្ញុំឯណាបាទអញ្ចឹងមែនអញ្ចឹងមែនហ៊ុនសែនណានាយករដ្ឋមន្ត្រី Facebook ណានាយករដ្ឋមន្ត្រីចាក់ខ្សែពោគឺអត់មានកិច្ចការណាក្រុមហ៊ុនតែត្រូវគាត់គ្រប់គ្រងហើយគឺកិច្ចការកប៉ិចកប៉ុកអញ្ចឹងឯងហើយមើលការពីខ្មែរកុំឲ្យតដៃទៅប៉ុណ្្នឹងឯងហ្នឹងអាការងារគាត់បើបើយើង និយាយពី ការកាត់ខ្សែបូវិញនៅសហរដ្ឋអាមេរិកនេះប្រហែលថ្ងៃមុនអឺលោកប្រធានាធិបតី Joe Biden គាត់ថា នឹងជួសជុលផ្លូវ1000ម៉ាយជាងហើយនឹងជួសជុលស្ពាន1000 1000កន្លែង ទូទាំង United States បើសិនជាគាត់ដើរកាត់ខ្សែបូគាត់ដើរកាត់មួយឆ្នាំក៏អត់អស់ដែរគាត់មានពេលដើរកាត់មកតែដល់កាត់តអស់កាត់ខ្សែបូប៉ុន្តែចង់គាត់ស៊ីដៃដាក់ថងកាត់តអស់ខ្ញុំប្រាប់លោកសាណាសុកចិត្តច្រកបាយដាក់ថងដល់មិនកាត់ខ្សែបូពួកហ៊ុនសែនចង់បានមុខមាត់ណាពួកអានឹងទូនីតិហ៊ុនសែនឥឡូវនោះហ៊ុនសែនបានទូនីតិមួយទៀត នាយករដ្ឋមន្ត្រី Facebook ចង់អាណាជេរគ្នាអាណាអីណាណាណាហ៊ុនសែនដឹងទាំងអស់គេតាមខ្ញុំដឹងលើមុនក៏មានបញ្ហាសាដឹងឯងកម្មករណាការវើត្រូវគេបៃធ្វើបាបគេធ្វើទុកបុកម្នេញក៏សាដឹងឯងប៉ុន្តែបើអាណាជេរគ្នាដាក់ប្រោះគ្នាក្នុង Facebook អាណាស្រឡាញ់គ្នាញ៉ែគ្នានៅកលិកកន្លោះណាហ៊ុនសែនដឹងខ្ទេចខ្ញុំខ្ញុំយល់ស្របខ្ញុំយល់ស្រប តាមហ្នឹងដូចខ្ញុំធ្លាប់ដឹងអា រឿងរ៉ាវនៅក្នុង Facebook ប្រហែលឆ្នាំមុនដូចជាបញ្ហាគេលេងលះដីពុនបញ្ហាលើក្រេគេហ៊ុនសែនដឹងហ៎ហ៊ុនសែនខ្ញុំសង្ស័យមកយប់យប់ឡើងគាត់លួចមើលដល់ប្រិយស្រីលក់លេទេគាត់បើកតែ Facebook មើលគេលក់លេហើយគាត់ចង់ពេញលេទៅលៀបដែរមិនដឹងលោកកឹមសុខាមានសេងងារអូនបងណាយកមកអស់ហើយសលេងតាមថតគេតិចហើយណានៅក្នុងបន្ទប់ទឹកឯណាដឹងអស់ហើយនៅក្នុងរដ្ឋសភា គាត់ឲ្យរឿងបញ្ហាជាតិមួយតែមូលរឿងធំដុំគាត់អត់អត់ខលខ្វាយទេខលខ្វាយអូដេនោះលក់លេស្អាតប្រពន្ធតន់ដាក់ពីពិលភុះភុះចឹងហើយបានគាត់ចេញបញ្ជាហាមមិនអោយនារីលក់លេបញ្ចេញ ភាព sexy បញ្ចេញដើមទ្រូងបញ្ចេញអីដោយសារគាត់លួចមើលនារីលក់លេហ្នឹងហើយប្រពន្ធតាមនន់ដាក់ពីពិលគាត់រៀងគាត់ អាណាអាណាថាមិនរកក្នុងផែនទីទៀតអ្នកលក់ក៏អាវអ្នកលក់អីហ៊ុនសែនតាមដាននេះគេបានថាហ៊ុនសែនគាត់ជានាយករដ្ឋមន្ត្រីលក់ Facebook ហើយនឹងនាយករដ្ឋមន្ត្រីកាត់ខ្សែបោគឺថាសួរគាត់ទៅសង់ប្រគុណសង់ស្អីសង់កោបសង់អីហ្នឹងហៅគឺថាមានមានវត្តមានហ៊ុនសែនទៅកាត់ទាំងអស់គ្មាន បាត់មកកន្លែងណាទេហ្នឹងហើយយើងយើងនិយាយយើងនិយាយចឹងពួកអឺ ពួកប្រឆាំងពួកពួកអ្នកគ្រប់គ្រងហ៊ុនសែនគេគេតបមកយើងវិញតើសំរងស៊ីដែលបានសំប្រគុណដាច់មួយអត់ហើយយើងសំរងស៊ីសំពេលប្រគុណអាចសំរងស៊ីកសាងប្រទេសហ្មង សង្គ្រោះប្រទេសជាតិតែអត់សង់ពេលប្រគុណអាចទុកឲ្យហ៊ុនសែនសង់ហើយខ្ញុំក៏សូមប្រាប់ទៅវិញថាអូនអូនសែកថាអញអត់សង់ទេចាំកាសែបោប្រគុណ គឺចាយការនេះអូខេឥឡូវថ្មីថ្មីទៀតលោកសាកុណាខ្ញុំទើបនឹងបានឃើញព័ត៌មាន ដែលចេញថ្មីមកតាក់ទងរឿង4ចំណុចដែល លោកខាងរុស្ស៊ីណាពូទីនបានដាក់ទៅឲ្យខាងគ្រីមៀយើងបានមើលឲ្យហួសចិត្តបើយើងប្រៀបធៀបអំពីព្រឹត្តិការណ៍ដែលកើតនៅក្នុងប្រទេសកម្ពុជាគឺវាមានសភាពអត់ខុសគ្នាទេអញ្ចឹងខ្ញុំក៏ប្រាំផ្ញើទៅអ្នកដែលថាគេចេញនិយាយនៅក្នុងបណ្ដាញ Facebook គេថាកុំឲ្យនាំគ្នាវិភាគរឿងសង្គ្រាមនៅរុស្ស៊ីខាងពេកយើងមិនមែនអ្នកវិភាគគិតតែរឿងខ្មែរក្នុងនាមជាពលរដ្ឋខ្មែរប្រើខួរក្បាលចេះគិតពិចារណាយើងមើលព្រឹត្តិការណ៍ដែលកំពុងកើតឡើងថ្មីថ្មីព្រោះហេតុការណ៍វាដូចគ្នាពេក បើចង់មានខួរក្បាលចេះប្រើចេះគិតចេះពិចារណាចេះមើលយើងត្រូវថាតើអាហេតុអ្វីអ្វីលក្ខណៈគេកំពុងដាក់ឲ្យទៅអ៊ុក្រែនហ្នឹងវាដូចជាអ្វីដែលយួនកំពុងធ្វើទៅស្រុកខ្មែរបើចឹងគួរប្រើខួរក្បាលគិតអើកុំគិតទៅប្រយោជន៍អាអ្នកដែលថានេះនោះណែនអាគេអត់ទៅណែសុំមានអាមានអនុស្សតែអស្ចារ្យណាស់បើ តាមភូមិមាក៏យើងយកតាមនឹងអីអ្វីក៏ដោយឲ្យតែចំណេញដល់ខ្មែរយើងត្រូវមើលគេអ្វីដែលល្អចំពោះខ្មែរយើងត្រូវទទួលយកយើងត្រូវគំរូតាមគេ យើងឲ្យតម្លៃគេយើងឲ្យតម្លៃគេយើងធ្វើគំរូតាមគេយកគំរូតាមគេដូចជាមេដឹកនាំនៅអ៊ុយក្រែននេះណាយើងត្រូវយើងត្រូវតាមតាមព័ត៌មានពិភពលោកណានឹងត្រូវតាមដែរហើយយើងមើលឃើញពីមេដឹកនាំគេថាយើងឃើញភាពអង្អាចខ្លាហានមិន ហើយយើងមិនមែនថាប្រជាពលរដ្ឋខ្មែរអត់មានភាពអង្អាចក្លាហានទេណាពលរដ្ឋខ្មែរក៏មានភាពអង្អាចក្លាហានដែរប៉ុន្តែពីយើងមានមេដឹកនាំចោលសៀតអឺមិនមែនថាមិនមែនថានេះសង្គ្រាមនៅអ៊ុយក្រែនគឺថាគេផ្អើលតាមដានទូទាំងពិភពលោកសូម្បីតែប្រទេសអាល្លឺម៉ង់ក៏ជឿនលឿនគេមានមេដឹកនាំគេល្អយ៉ាងម៉េចដែរគេតាមដានព័ត៌មានចឹងហ្នឹងគេត្រូវគេចង់ដឹងគេចង់ឮអ្វីដែលកើតឡើងក្នុងសង្គមតែម្ដងចាអាហ្នឹងអាហ្នឹងគេហៅថាមនុស្សឆ្លាតដែលចង់ដឹងចង់ឮហ្នឹងគឺជាមនុស្សឆ្លាតណា មិនពលរដ្ឋចង់ដឹងចង់លឺឲ្យមកហាមគេមិនអោយធ្វើតាមមិនអោយតាមតាមអត់ទៅទេចាចុះហ៊ុនសែនធ្វើម៉េចម៉េចម៉េចហាមហាមហាមមិនអោយប៉លិសខ្មែរទៅអត់ទៅហ៊ានខ្មែរចូលរួមធ្វើហ៊ុនសែនគាត់បានហាមពលរដ្ឋខ្មែរគាត់ថាឥឡូវនេះគាត់ផ្អើលឃើញឃើញមានការអំពាវនាវឃើញគ្រប់ប្រទេសណាឃើញគ្រប់ប្រទេសពលរដ្ឋដូចជានៅថៃដូចជានៅហ្វីលីពីន ដូចជានៅគ្រប់ប្រទេសទាំងអស់គឺថាមានការអ៊ុយក្រែនហ្នឹងបានប្រកបប្រកាសថាសូមឲ្យពលរដ្ឋនៅក្នុងពិភពលោកហ្នឹងមានពលរដ្ឋណាបើថាស្ម័គ្រចិត្តមកជួយជួយច្បាំងអ៊ុយក្រែនខំចិត្តអាចទទួលយកយុទ្ធសាស្ត្រហ៊ុនសែនគាត់បានចេញមកនិយាយគាត់ថាខ្ញុំសូមអំពាវនាវកុំឲ្យឈានកុំឲ្យឈានហួសរហូតទៅដល់ស្ម័គ្រចិត្តសូមធ្វើទៅហ៊ានទៅជួយអ៊ុយក្រែនដោយប្រទេសមួយចំនួនខ្ញុំមិនឲ្យទៅទេ ខ្ញុំមិនអោយពលរដ្ឋកម្ពុជាទៅស្លាប់នៅលើទឹកដីអ៊ុយក្រែនទេរដ្ឋធម្មនុញ្ញហាមឃាត់ធម្មនុញ្ញលេចបានទៅទៅលោកសកណាមានបានដឹងហើយសូមជួយឆែកតង់បានណាខ្ញុំបានអានមើលរដ្ឋធម្មនុញ្ញកម្ពុជាយើងតាំងពីឆ្នាំ1993មកខ្ញុំដូចឲ្យឃើញមានមេត្រាណាដែលចេញមកហាមឲ្យជាពលរដ្ឋយើងស្ម័គ្រចិត្តច្បាប់ម៉ែវាមានច្បាប់ម៉ែទៅជួយប្រទេសណាដូចអត់ ដោយអត់តមាន ច្បាប់រដ្ឋធម្មនុញ្ញហ្នឹងខ្ញុំខ្ញុំមិនដឹងទេខ្ញុំលឹកគ្រាន់តែយឺថាមានច្បាប់រដ្ឋធម្មនុញ្ញដែលហាមមិនឲ្យយកទៅហ៊ានពីជនជាតិផ្សេងមកដាក់នៅក្នុងប្រទេសខ្លួនអាហ្នឹងបានមានដូចជាកងទ័ពចិនមកដាក់នៅខេត្តកោះកុងនោះអីអាហ្នឹងរដ្ឋធម្មនុញ្ញហ្នឹងហាមមែនប៉ុន្តែហេតុអ្វីបានជាមានទ័ពមានលានដ្ឋានទ័ពចិននៅនៅនៅប្រទេសកម្ពុជាយើងនៅសមុទ្ររៀមយើងអាហ្នឹងតើអ្នកណាមួយដែល ដែលបង្កើតរដ្ឋធម្មនុញ្ញហ្នឹងអាហ្នឹងវាវាខុសត្រឹមត្រូវសឥឡូវយើងមើលទៅនេះ comment ម្នាក់នេះមួយឈ្មោះអីសៀនហួតបាទពូកែខាងលៀបពោពុតជាចោមសៀតគ្មានបាន ការតើគាត់ចង់សម្ដៅទៅខាងណាឬក៏សម្ដៅហ៊ុនសែនឬក៏ពួកយើងឯងយើងនិយាយនឹងឯងយើងមានលៀបពោទេទេគាត់ថាគាត់ថាហ៊ុនសែនគាត់ថាហ៊ុនសែនតើលៀបពោ សម្ដីចោលទៀតមានយហ៊ុនសែនលៀបពណ៌ភូតផោហ្នឹងហើយគាត់ថាហ៊ុនសែនទេសំដៅហ៊ុនសែនមែនលៀបពណ៌កុហកភូតផោពលរដ្ឋខ្មែរកន្លែងហ្នឹងនិយាយត្រូវហ្នឹងហើយលៀបពណ៌ភូតផោប្រជាជនចោតគេថាលៀបពណ៌គេថាគេក្បត់ជាតិអាខ្លួនឯងកាត់ដីឲ្យគេមកចោតគេថាក្បត់ជាតិគេគាត់ដល់ទៅនិយាយត្រូវគាត់ចង់ថាហ៊ុនសែនហើយគាត់ថាទីក្នុងស្រុកខ្មែរនេះហ៊ាននិយាយអញ្ចឹងសុកចិត្តមកនិយាយចឹងយាហើយនរណាគេ សាញសញ្ញេសន្ធិសញ្ញាបើកបើកព្រំបន្ទល់ឲ្យយួនចូលមកនៅពេញស្រុកនរណាគេកាត់ដីខេត្តកំពង់ឆ្នាំងឲ្យទៅយួនរស់នៅអឺខ្ញុំចង់អឺរឿងហ៊ុនសែនថាហាមមិនឲ្យមិនឲ្យយោធាស្ម័គ្រចិត្តទៅ ទៅទៅស្លាប់នៅនៅអ៊ុយក្រែនអ៊ុយក្រែនណាហ្នឹងហើយខ្ញុំជឿថាគឺហ៊ុនសែនហ្នឹងនឹងភ័យខ្លាចខ្លួនឯងទេហ្នឹងហើយ ពិភពលោក ណា ពិភពលោកដូចជា នៅជប៉ុនគេឲ្យទៅជប៉ុនគេឲ្យជនជាតិគេទៅរៀនស្មាតទៅអ្នកស្មាតចិត្តគេមិនហាមគាត់ទេចាត់ក៏មានណាពិភពលោកបងពិភពលោកគេទទួលជាហេតុអីវាភ្លើជាងគេចឹងហ៊ុនសែនវាក៏ភ្លើជាងគេចឹងខ្ញុំបានមើលព័ត៌មានសារព័ត៌មានអាមេរិកក៏ដូចគ្នាដែរអាមេរិកក៏មានប្រជាជនស្ម័គ្រចិត្តទៅជួយច្បាំងនៅអ៊ុយក្រែនដែរអឺពួកចាពួកហ្នឹងឯងគាត់ភ័យខ្លាចណាស់នៅពេលដែលពលរដ្ឋបានជ្រួលជ្រាប អំពីលទ្ធិប្រជាធិបតេយ្យ គាត់អត់ចង់ឲ្យពលរដ្ឋខ្មែរជ្រួលជ្រាបអំពីលទ្ធិប្រជាធិបតេយ្យទេទៅចូលរួមការពារនៅលទ្ធិប្រជាធិបតេយ្យគឺគាត់អត់ឲ្យចូលទេអត់ឲ្យចូលរួមបើសិនជាបើសិនជាមានយោធាខ្មែរស្ម័គ្រចិត្តណាទៅជួយប្រទេសយូក្រែនណាអានឹងគឺលើកទឹកលើកមុខមាត់ប្រទេសវិញណាដោយសារដោយសារយើងមានភាពណាយើងមានភាពដូចថាអឺអឺថាជួយធម៌មេត្តាជួយមនុស្សធម៌ហ្នឹងហើយមនុស្សធម៌អានឹងគឺលើកមុខមាត់ប្រទេសវិញតា នេះតែហ៊ុនសែនវាឆ្កឹះអត់ហ្នឹងបើសិនតែមានការព្រៃអនណាវាជាមោទនភាពមួយណាបើសិនយើងមានពលរដ្ឋខ្មែរទៅចូលរួមហ្នឹងហ្នឹងហើយនេះប្រយុទ្ធបានបញ្ជូនកងទ័ព1000នាក់ណាប្រៃនៅថៃ1000នាក់ទៅចូលរួមថៃគេស្ម័គ្រចិត្តទៅជួយហ្នឹងហើយប្រយុទ្ធបានបញ្ជូនទៅ1000នាក់ណែតាហ៊ុនសែនវាឈួតខ្លួនតែខ្លួនវាអញ្ចឹងវាមិនដឹងវាលេខឆ្នាំតែខុសមួយហ្នឹងវាខុសគេដែរប្រើប្រវត្តិ ហ៊ុនសែនជាកូនជើងរបស់យួនហើយយួនជាកូនជើងរបស់សូវៀតម្ល៉េះជាបើនិយាយទៅយួនជាឪហ៊ុនសែនហ៊ុនសែនជាចៅសូវៀតម្ល៉េះចៅមិនអាចទៅវាយជីតាបានទេត្រូវតែគោរពតាមតាមច្បាប់តាមជីតាអញ្ចឹងគាត់គាត់ហ៊ុនសែនគាត់ជាមនុស្សស្មោះត្រង់គាត់គាត់លើកយកថាគាត់ថា មានរដ្ឋធម្មនុញ្ញអញ្ចឹងមិញលឺលឺខ្ញុំជឿលឺលោកសក្កណាមានប្រសាសន៍ខាងដូចជាមើលទៅមិនឃើញមានចែងទេ ក្នុងវាប្រើណាស់ដូចអត់មានទេបើចឹងខ្ញុំថាមានគឺមិនចែងនៅក្នុងច្បាប់ម៉ែវាខ្ញុំថាច្បាប់តាវាបន្តមិនច្បាប់ម៉ែច្បាប់តាវាសូវៀតតាវាសូវៀតព្រោះច្បាប់រដ្ឋធម្មនុញ្ញសូវៀតហើយនិងវៀតណាមវាស្តៀងគ្នាព្រោះ ប្រទេសពីរហ្នឹងវាកុំមុនីយួនវាយកច្បាប់រដ្ឋធម្មនុញ្ញកុំមុនីពីសូវៀតមកដើម្បីប្រើការក្នុងប្រទេសវាហើយចំនួនដែលយួនគ្រប់គ្រងប្រទេសខ្មែរយ៉ាង10ឆ្នាំពេលយួនវាយបែកខ្មែរក្រហមទៅយួនបានប្រើរដ្ឋធម្មនុញ្ញសូវៀតវៀតណាមហ្នឹង10ឆ្នាំដើម្បីគ្រប់គ្រងប្រទេសកម្ពុជាម្ល៉េះហើយមានរដ្ឋធម្មនុញ្ញរបស់តាវាបានវាមានច្បាប់ហ្នឹងគេថាឲ្យទៅវាយតាវាអត់ហ៊ានទេបើវាយជាជនខ្មែរហ៊ាននឹងបញ្ជូន វាយកលេសសិទ្ធអីគេមិនអោយពលរដ្ឋខ្មែរទៅសាប់នៅលើទឹកដីអ៊ុយក្រែនចុះបើសិនជាពលអត់ទៅក៏ហ៊ុនសែនសម្រាប់ខ្មែរលើទឹកដីរបស់ខ្មែរដែរណាសុកចិត្តសុកចិត្តលះបង់ជីវិតទៅជួយអ៊ុយក្រែនមានមានសេចក្តីមានភាពថ្លៃថ្នូរជាង ទុកជីវិតហ៊ុនសែនសម្រាប់ចោលអត់ប្រយោជន៍អីណាព្រោះប្រទេសយូក្រែននេះ ដែល សង្គ្រាមសូវៀតឈ្លានពាននេះ គឺពិភពលោកគេ គេមានការឈឺចាប់គេមានការស្អប់ខ្ពើមអឺរុស្ស៊ីមែនទែននេះអានេះវិជ្ជការចូលរួមចំណែកការពារនៅអធិបតេយ្យភាពណាគឺថាមិនមែនអាងតែខ្លួនឯងជាមហាអំណាចហាក់អាងតែខ្លួនឯងមានសពាវុធអាងតែខ្លួនឯងជាប្រទេសដែលមានពលរដ្ឋច្រើនដើរទៅឈ្លានពានគេបើសិនជាយើងមានពលរដ្ឋខ្មែរបានទៅចូលរួមណា ដើម្បីការពារនៅអធិបតេយ្យភាពនៃប្រទេសតូចប្រទេសមួយដែលត្រូវប្រទេសមហាអំណាចឆ្លៀនពៀនវាជាមោទនភាពមួយក្នុងនាមយើងជាប្រទេសតូចដូចគ្នាយើងរួមកម្លាំងគ្នាប៉ុន្តែអាមេដឹកនាំនេះចោលមកសៀតចឹងមកវាប្រើច្បាប់វិញច្បាប់តាវាច្បាប់តាហ្នឹងហើយច្បាប់តាវាអូឥឡូវមានច្បាប់តាវាទៀតតាមប្រមត់ឥឡូវច្បាប់តាវាព្រោះតាចេញបាយច្បាប់តាវាពីមុនមានច្បាប់ម៉ាយវាឥឡូូវថែមច្បាប់តាវាមួយទៀតអូបង្កើតបានច្បាប់មួយទៀត អញ្ចឹងយើងគាត់ថាសម្រាប់ខ្ញុំខ្ញុំខ្ញុំមើលឃើញថាហ៊ុនសែនគឺជាមេដឹកនាំមួយដែលតាមរយៈនៃសម្ដីរបស់គាត់និយាយមករយៈចុងក្រោយនេះយើងឃើញគាត់មានពំនូយើងយើងឃើញពីការថ្ងៃគេគេបោះឆ្នោតដើម្បីចូលរួមណាចូលរួមប្រមូលមតិថាតើគ្រប់គ្រងទេដែលរុស្ស៊ីចូលទៅឈ្លានពានអ៊ុក្រែនហ្នឹងយើងឃើញហ៊ុនសែនហ្នឹងមិនបោះឆ្នោតជាមួយនៅអង្គការសហជីវជាតិហ្នឹងបោះឆ្នោតដើម្បី គ្រប់គ្រងឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុក្រែនគាត់ទៅបោះឆ្នោតហើយហ៊ុនសែនដេញតាមសុំអង្វរចិនឡើងចង់ងាប់ចង់រស់ឡើងឡើងគាត់ខ្លាចជួបឲ្យឲ្យជួយសុំទោសពូទីនណាចេញផ្សាយផងអីផងរហូតចេញមកហើយសិតតែចេញមកថ្កល់ទោសថាសូមកុំឲ្យអឺរ៉ុបនឹងបញ្ជូនសពាវវុធទៅឲ្យអ៊ុក្រែនស្អីស្អីណាណីប៉ុន្តែហ៊ុនសែនកំពុងបង្ហាញអំពីសម្ដានអតចរិតពិតរបស់ខ្លួនថាខ្លួនគឺជាមនុស្សគុំមនីផ្ដាច់ការ កំពុងតែមានភាពលំអៀងការពារការដឹកនាំបែបកុម្មុយនីសហ៊ុនសែនកំពុងតែបង្ហាញមហាជនក៏ដូចជាប្រជាពលរដ្ឋឲ្យមើលឃើញថាហ៊ុនសែនកំពុងដឹកនាំប្រទេសឆ្ពោះទៅទៅណាណាបែបកុម្មុយនីសផ្ដាច់ការកំពុងតែជនផ្ដាច់ការជនកុម្មុយនីសនឹងហើយលើហើយថាពូទីនចូលទៅឈ្លានពានអ៊ុក្រែនណារុស្ស៊ីចូលទៅឈ្លានពានអ៊ុក្រែនជាប្រទេសមហាអំណាច អីចាំមកមិនឲ្យគេជួយការពាររឿងអីឲ្យចូលទៅវាយគេឲ្យគេទ្រាំឲ្យគេឈរចាំងាប់អញ្ចឹងឈួតតែខ្លួនឯងឈួតមែនតើគាត់មិនមែនឈួតទេជាជំរឹះល្អរបស់គាត់គាត់ថាបើបើយើងសញ្ញេចោះចាញ់គេទៅគេឲ្យយើងអំណាចគាត់ធ្លាប់គាត់ធ្លាប់បានអំណាចចឹងរស់នៅស្រួលលំឡៃគាត់ចង់ឲ្យមេដឹកនាំអ៊ុក្រែនធ្វើដោយគាត់ឲ្យបានអំណាចទៅរស់ស្រួលយើងលេបទឹកដីបកគលទឹកដីទៅឲ្យរុស្ស៊ីទៅហើយយើងមានអំណាចមានលុយកាក់ ធ្វើបាបប្រជាជនឯងទៅអានោះជាអ្វីដែលគាត់ចង់បានខ្ញុំអត់ជឿថាហ៊ុនសែនរស់ស្រួលដេកស្រួលទេរាល់ថ្ងៃហ៊ុនសែនភ័យខ្លាចចង្អល់តែមានលុយមានអំណាចមានតែហ៊ុនសែនខ្លាចចង្អល់តែស្អែកសារមនុស្សលោភលន់ហ្នឹងបានព្រះភ័យខ្លាចបាត់បង់ទៅវិញហ្នឹងទ្រព្យសម្បត្តិបានរសារប្លន់ជាតិលួចជាតិក្បត់ជាតិទេអំណាចក៏បានរសារប្លន់គេដែរអញ្ចឹងហើយអាការភ័យខ្លាចរបស់ហ៊ុនសែនជារៀងរាល់ថ្ងៃមានពេលណាដេកលក់ស្រួលអត់លក់ស្រួលទេខ្លាចនៅថ្ងៃហ្នឹងនោះយ៉ា បើសិនជាមេដឹកនាំណាដែលពលរដ្ឋបោះឆ្នោតឲ្យអាហ្នឹងគឺថាអត់មានភ័យខ្លាចទេទ្រព្យសម្បត្តិបានមកពីការរកស៊ីក៏អត់មានភ័យខ្លាចដែរតែអានេះគឺសិតតែប្លន់គេទាំងអស់អញ្ចឹងហើយហ៊ុនសែនអត់អាចរស់ស្រួលដីស្រួលទេសំបីតែប្រទេសខ្មែរមាន6ដល់10លានអ្នកហ៊ុនសែនធ្វើដំណើរនៅដំណើរអង្គរៈរាប់រយអ្នកអូអរញ៉ៃរាប់ខាច់ងាប់ណាចុះវាអួតថាប្រទេសមានសន្តិភាពហើយត្រូវការអង្គរៈច្រើនដែរ វាវាអត់សន្តិភាពចេញទៅពីមាត់ចោលចេញទៅមាត់ចោលហ្នឹងហ្នឹងហើយមានសន្តិភាពណាពិតប្រាកដសន្តិភាពទៅលើក្តាស់ចុះប្រាវេតាទៅរសាយថាសន្តិភាពមានតែលើក្តាស់ទេគេធ្វើហ៊ុនសែនប្រាវេតា សន្តិភាពមានតែសន្តិភាពផ្លូវកាយទេតែផ្លូវចិត្តអត់មានទេផ្លូវចិត្តមានតែគឺសង្គ្រាមជាប់រហូតគឺអត់មានស្ងប់ស្ងាត់ទេម៉េចម៉េចពេលខ្ញុំខ្ញុំប្រាប់មកខ្ញុំខ្ញុំខ្ញុំនិយាយម្ដងខ្ញុំនិយាយច្រើនដងហើយហ៊ុនសែនណា ដូចយើងចឹងយើងមានលុយបានយើងឲ្យលុយគេបានបើយើងអត់លុយយើងឲ្យលុយគេអាម៉េចណាផ្លូវសេចក្តីសុខដូចគ្នាចឹងតើយើងមានសេចក្តីសុខបានយើងឲ្យក្តីសុខគេគេបើយើងមានអាការក្តៅក្រហាយយើងចឹងពលរដ្ឋបានទទួលអាការក្តៅក្រហាយហ្នឹងឯងអូមកតែឥឡូវខ្ញុំមានសេចក្តីសុខក្នុងខ្លួនណាអញ្ចឹងទេអាក្តីសុខរបស់ខ្ញុំខ្ញុំអត់ដើរឈ្នានីសធ្វើបាបគេអីសោះតែព្រោះខ្ញុំមានក្តីសុខខ្ញុំឲ្យគេសុខអត់អត់គេអត់រងគ្រោះដោយសារខ្ញុំទេហ្នឹងហើយហើយដល់ទៅពេលអូមកតែខ្ញុំមានភាពក្តៅក្រហាយអ្នកឈឺចាប់អីសោះបែបចឹងក៏ ខ្ញុំទៅដើរតបទៅដើរធាក់គេដោយសារការក្តៅក្រហាយរបស់ខ្ញុំហ្នឹងឯងទៅធ្វើបាបគេអាហ្នឹងហ៊ុនសែនដូចគ្នាអញ្ចឹងវាអត់មានសុខក្នុងខ្លួនឯងវាអត់អាចឲ្យពលរដ្ឋបានទេវាមានតែភាពក្តៅក្រហាយអញ្ចឹងវាឲ្យតែពលរដ្ឋក្នុងអាការក្តៅក្រហាយហ្នឹងឯងណាស្រួលគិតចឹងងាប់ហ្នឹងវាលើទៅពិបាកណាបាទជម្រាបសួរពូស៊ីស៊ីថាឆាំងគាត់ថាអញ្ចឹងលេដឹងណែ ជាចៅទួតសូវៀតបាទត្រឹមត្រូវចៅទួតអាពូទីនចៅទួតហើយយើង មើលសំណួរ comment ម្នាក់នេះឈ្មោះម៉ៅយុនគេថាចិត្ត79ក្រែងច្រាស់បាយសូវៀតទីដឹងអូអាស៊ីទេឆ្នាំ79ហ្នឹងសូវៀតសូវៀតដឹកបាយមកខ្មែរស៊ីមែនណាខ្ញុំដល់ទេ មានតាសូវៀតវាមានស៊ីបាយវាស៊ីបាយឈួតឥឡូវចេះបើសិននៅ79យើងស៊ីបាយសូវៀតអើអញអរគុណពេលហ្នឹងតែឥឡូវលេងអរគុណព្រោះអញរស់ហើយហ្នឹងព្រោះព្រោះអញឲ្យបាយស៊ីហត់ទឹកសម្លឹងកាយហ្នឹងហ្នឹងហើយ ពួកអីវាមិនវាមិនវាមិនឲ្យបាយយើងចង់ឲ្យយើងរស់ណាវាឲ្យបាយយើងដើម្បីអួតប្រាប់គេថាវាបានជួយយើងតាមពិតវាមកនៅវាមកសម្រាប់យើងមិនតាន់អស់ហ្នឹងណាឥឡូវឥឡូវចាំខ្ញុំឆ្លើយតបវិញឆ្នាំ79ហើយប្រាប់ទៅម៉ៅយុនទេ ឆ្នាំ79ហ្នឹងឯងរត់មកដល់ថៃហើយឯងមិនបានស៊ីបាយសូវៀតទេឯងស៊ីតែក្តិលចេកស៊ីតែស្លឹកឈើទេរស់មកដល់ថៃឯងមិនបានស៊ីបាយសូវៀតទេដោយសារពួកដោយសារអា អាចៅសូវៀតហ្នឹងវាវាដឹកនាំតបមកមកធ្វើសកម្មស្រុកខ្មែរហ្នឹងបើរត់រត់មកដល់ថៃបើរត់មកដល់ថៃស៊ីក្ដុលស៊ីក្ដួចស៊ីស្លឹកឈើស៊ីចរិតស៊ីកែបអីហើយមិនបានស៊ីបាយសូវៀតទេកុំនិយាយផ្លេចដាស់អឺពី79 79គឺអង្គការសហប្រជាជាតិបានផ្ដល់អំណោយជំនួយឲ្យខ្មែរយើងច្រើនហ្នឹងហើយហ្នឹងហើយហើយអាពួកអាពួកឈួតហើយកុំនិយាយភ្លើចឹង ហើយអូខេឥឡូវយើងយើងកាន់តែនេះទៅក៏យកយកយកឲ្យខ្មែរយើងស៊ីក៏ដោយ ក្នុងនាមជាគេហៅគេ solidarity ណា solidarity គឺមានគ្រប់ប្រទេសចឹងដែរមិនមែនមានតែអាសូវៀតទេបរទេសហ្នឹងអឺរ៉ុបហ្នឹងក៏ជំនួយឲ្យខ្មែរជាច្រើនស្អីសពបែបយ៉ាងច្រើនគេមិនដែលគេមិនដែលកោះឲ្យឲ្យខ្មែរអស់គុណផងសូម្បីតែសហរដ្ឋអាមេរិកនៅបារាំងក៏ដោយយកខ្មែររាប់លានអ្នកចេញមករស់នៅប្រទេសគេដែលដែលចាក់ជួយសល់ពីការសម្លាប់សួរថាគេដែរឲ្យឲ្យខ្មែរអស់គុណអត់ មានតែអាចុកអួតឲ្យមេចោលចុយម្រាយហ្នឹងហើយតាមសម្រាប់តាមគេគេឲ្យមកធ្វើបាបគេមកឲ្យគេសក់អរគុណគេទៀតណាហើយស្រាងទៅណែដែលយន់ប៉ាន់អាក្បាលអាកម៉ែអើអីនោះណាវាពួកវាអត់ដឹងខ្លួនថាយួនវាយចូលប្រទេសខ្មែរឆ្នាំ79ហ្នឹងមកពីយួនហ្នឹងវាខ្លាចអន្តរជាតិដឹងខ្លាចអន្តរជាតិមកធ្វើអន្តរាគមឡើយវាត្រូវតែវាយមុនដើម្បីគ្រប់គ្រងប្រទេសកម្ពុជាវាវានិយាយថាវាមកសង្គ្រោះ ប្រជាជន វាមកសង្គ្រោះប្រជាជនពីរបបប៉ុលពតប៉ុន្តែយើងត្រូវដឹងថា របបប៉ុលពតនឹងអ្នកណាបង្កើតបង្កើតមកពីយួនចេញមកពីយួនយួនហើយណាបង្កើតរបបកុម្មុយនីរបបប៉ុលពតដើម្បីមកប្រឆាំងជាមួយជាមួយខ្មែរហ្នឹងព្រោះជាគម្រោងការវាលេបទឹកដីខ្មែរយើងលេបទឹកដីកម្ពុជាម្ល៉េះវាបង្កើតព្រឹត្តិការណ៍មួយប៉ុលពតវាយឈ្លានពានវាធ្វើឲ្យប៉ុលពតនឹងសាវខូខូសម្លាប់ខ្មែរទៅវា ហើយវាបង្កើតអាក្រុមមួយទៀតឲ្យមកចូលវាយរំដោះពលពលទៅដើម្បីគ្រប់គ្រងថាវាថាមកជួយខ្មែរការពិតអាសម្រាប់ខ្មែរក៏ក៏យួនអាមកជួយក៏យួនការពិតវាមិនចង់មកជួយទេដោយសារវាខ្លាចអន្តរជាតិដឹង ខ្មែរដែលរស់នៅសេសសល់ចំនួនពលពលនោះមកវាស្លាប់មិនតន់អស់បើបើបើវាកុំខ្លាចអន្តរជាតិដឹងឮប្រហែលវាបណ្ដោយ4 5ឆ្នាំទេឲ្យស្លាប់តែអស់ខ្ទេចឲ្យស្រួលយកដីស្រួលវាលឹងតបមកយកមកអស់លី ខ្មែរ មានស្លាប់មិនតន់អស់វាមកតាមស្លាប់យើងទៀតហើយថាវាមកជួយអឺអូខេចឹងលោកសកុណាក៏ដូចជាសូហ្វីថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងហើយហើយចាំយើងជួបគ្នានៅថ្ងៃស្អែកទៀតចាព្រោះឥឡូវយកកាន់មកជ្រឹងហើយតែមួយម៉ោងកន្លះហើយក៏ពិភាក្សារបស់យើងឥឡូវខ្ញុំសូមជម្រាបលាបងប្អូនតាមបណ្ដាញសង្គម Facebook តែប៉ុណ្ណឹងជាពិសេសអ្នកដែលតាមដាន page វិរៈភាពសំរងស៊ីសូមអរ សូមអរគុណបាទសូមអរគុណដែលបានការគ្រប់គ្រងបងប្អូនសរសើរនៅខ្ញុំខ្ញុំនៅនេះវាយប់ជ្រៅដែរហើយបើចង់ឲ្យរៀងទុនភ្នែកឡើងបើកឡើងចង់រួចហើយហើយបើចឹងទៅសូមនេះសូមផ្អាកត្រឹមនឹងសិនហើយក៏សូមអរគុណបងប្អូនច្រើនដែលតែងតែផ្ដល់នូវការលើកទឹកចិត្តបើមានចំណុចណាមានការខ្វះខាតសូមការជួយតែដាក់រូបថតដូចដូចរូបអាពតអញ្ចឹងហើយចេះតែនិយាយគាត់ចង់និយាយថាមិនចេះតែនិយាយមើលឃើញនឹងនិយាយក្រាប់ពិតហ្នឹងហើយហ្នឹងហើយហើយយើងធ្វើ7មករាបោកហើយ ពួក7មករាដឹងមិនឯងពួក7មករាវាមានសិនដងវាមួយ មានអាប្រូក្រាមមួយមានអាទូរទស្សន៍វាមួយអាប៉ិមួយនេះសល់ពីចរន្តអពតដែលសល់ពីអីណានោះយកមកនិយាយរឿងដដែលដដែលយកមកដាក់ឲ្យពលពលស្លាប់មនុស្សស្អីស្អីសោះបែបយ៉ាងអត់ពីបង្កើតអាប្រូក្រាមអាទូរទស្សន៍នឹងនិយាយរងដល់តាមពិតតែសុខភាពសុខខ្មែររងឯងមិនអព្យាក្រឹតទេសុខខ្មែររងឯងកញ្ចាក់គេអាយ៉ងទេមិនអព្យាក្រឹតទេអាភ្លើវាមិនត្រឹមអាយ៉ងយួនទេវាអាយ៉ងរចិនទេម្ល៉េះអាយ៉ងរចិនទៀត អញ្ជើឯងយកអង្គស៊ុយបិទបិទឡាយមួយច្វាយច្វាយដល់ពីបាទឥឡូវខ្ញុំនៅខាងនេះក៏អញ្ចឹងដែរយប់កាន់តែរាត្រីហើយផ្នែកអាជាក៏ចិញ្ចាក់គេចំតួហ្មងគេឲ្យគួយគួយគេឲ្យសើសើគេឲ្យដេកដេកខ្មែរមិនអាជាខ្មែរហ្នឹងហើយមើលមេដឹកនាំហ្មង ខ្មែរមិនអាចធ្វើក្រឹតទេខ្មែរកុំមនីផ្ដាច់ការខ្មែរលំអៀងទៅពួកអាកុំមនីខ្មែរលំអៀងទៅអាអាយួនហើយនឹងអាចិនអាអាចិនហើយអាសូវៀតអត់មិនអាចធ្វើក្រឹតទេខ្មែរបើខ្មែរនិយាយថាអាជាក្រឹតខ្មាស់គេណាបើខ្មែរអាជាក្រឹត បើផ្នែកអាព្យាក្រឹតអាអ៊ុយអ៊ុយក្រែននេះយួនឆ្លៀនអស់យួនពួកអាសូវៀតឆ្លៀនពៀននេះពួកយួនឆ្លៀនពៀនហែងត្រូវមានខួរក្បាលចិត្តគិតខួរក្បាលឯងអន់ណាឯងកុំឲ្យពួកអំពើមករាគិតឲ្យអាចោមសៀតពួកខួរក្បាលឯងអត់ឆ្កែសៀតហើយថោពេះអូតាពួកអំពើមករាគិតឲ្យហេតុអីហ៊ុនសែនចង់តបកផ្សាយប្រាប់ចិនថារឿងបញ្ហាបោះឆ្នោតគ្រប់គ្រង ឲ្យសូវៀតដកចេញពីក្រោយចាំសុំសុំសុំសុំផ្អាំងក្រុមនឹងសារនឹងចាំតមកក្រោយយើងក៏តទៅចាំមកក្រោយព្រោះឥឡូវបើយើងនៅនិយាយតតវ៉ានេះវាយើងជាងជានៅទាំងទៀតនៅតទៀតបាទអូខេអូខេអូខេបាទសូមជម្រាបលាបងប្អូនបាទសូមអរគុណចុះស្ដាប់ខាងគាត់ឲ្យគ្រប់ឡើងចុះអរគុណច្រើនបាទ good night good night bye bye បង bye bye ដល់គ្នា